ដោយសេចក្តីគ្រប់ជ្រះថ្លាដល់កំពង់ខ្ពស់លើលោកនិងសូមក្រាបថ្វាយបង្គំចំពោះម្ចាស់ប្រធារានធិរៈគ្រប់ព្រះអង្គដល់សេចក្តីគ្រប់ជ្រះថ្លានិងសូមចម្រើនពរលោកអ្នកកញ្ញាញោមពិតបរិស័ទទាំងអស់ដែលកំពុងតែទស្សនាការឡាយផ្ទាល់ផ្សាយចេញពីវត្តរតនារាមទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អានថ្ងៃនេះគឺថ្ងៃសុក្រ11ខែស្រាបឆ្នាំ ផ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនៅថ្ងៃទី3ខែកញ្ញាឆ្នាំ2021សូមស្វាគមន៍ប្រិយមិត្តញោមពិតបរិស័ទទាំងអស់មកចូលក្នុងកម្មវិធីពិភាក្សាឬក៏សន្ទនាពធដែលមានការសន្យាជួបគ្នារៀងរាល់ថ្ងៃសុក្រដែលមានការចូលរួមពីគុណចាស់គ្រូញៀនសរណោគួងនៅធវត្តធម្មធម្មសំគីដោយសេចក្តីគោរពជ្រះថ្លាហើយទី2គុណចាស់ចន្ទជូតតោនិមន្តចេញបាត់ និមន្តចូលរួមផងដែរនៅទី2សូមស្វាគមន៍ញោមសុខខឿនជាអ្នករដ្ឋប្រធានពធទេសនាប្រចាំថ្ងៃសុក្រហើយនៅទី3សូមស្វាគមន៍ញោមសវណ្ណមកពីខាងរាជធានីភ្នំពេញមកចូលរួមឱកាសនេះផងដែរអញ្ចឹងជារៀងរាល់ដងយើងតែតែមុននឹងសម្ដែងពធទេសនាក៏អញ្ជើញញោមសុខធឿនមេត្តាសម្ដែងឬក៏សូត្រធររតនារតនាប្រសងទេសនា តែមុននឹងប្រសងទេសនាក៏សូមទុកឱកាសឲ្យញោមសុខខឿនយមសុខខឿនមេត្តានៅប្រសូសៀងរដ្ឋនីយគុណចាស់ធសម្ដែងធរទេសនាដោយតទៅសូមអញ្ជើញញោមបាទ នេះខ្ញុំសូមក្រាបនមស្ការថ្វាយបង្គំគុណព្រះត្រៃរតមានពុទ្ធរតនៈធម្មរតនៈសង្ឃរតនៈដែលជារតនៈដ៏ឧត្តមឧត្តមក្នុងលោករូបរតនៈតេក្រៃលែងជាងគ្មាន ក្នុងលោកដោយសេចក្តីគោរពជ្រះថ្លាខ្ញុំកណ្ណាសូមក្រាបនមស្ការចំពោះគុណចាស់គ្រប់ព្រះអង្គដែលនៅទាំងក្រៅប្រទេសក្តីទាំងក្នុងប្រទេសក្តី ជាពិសេសព្រះគុលទាំង3ព្រះអង្គដែលគង់នៅទីនៅទីនេះ ដោយសេចក្តីជ្រះថ្លានិងសូមគោរពប្អូនស្រីអឹមនប់សវណ្ណដោយគោរពចារាប់អានចាហើយបន្តទៅនេះគ្នាខ្ញុំនឹងសូមធ្វើការអារាធនានៅព្រះធម៌ដូចតទៅព្រះធរះហើយ ភ្លឺចាំងចែងរស្មីដូចសែងព្រះសូរិយាញ៉ាំងជន់លោកីក្រុមអាត្មា រួចផុតអន្តរាអង្វជីព្រះធម៌រៀងហើយបំភ្លឺលងជន់ដែលងយងគ្រប់អង្គគេ ប្រញាប់ក្រោកឡើងហើយមនីមនីស្ទូស្ទាតទួលយករស្មីព្រះធម៌ជាយានដនដង នាំផ្លូវនាងខំធ្វើវត្តប្របៃអណ្ដែតត្រសែត ផុតទុកភ័យរួចចាកលោកីផុតក្តីស្លាប់ហេតុនេះគួគំបណ្ដោយចិន មិនត្រូវប្រព្រឹត្តតាមទំលាប់ស្ដាប់ព្រះសន្ធមកាត់អង្គភមផ្សារភ្ជាប់និស័យនឹងសាសនាតបតបតនី អនុមោទនីស្ដាប់ព្រះធម៌ទេសនាសូមអនុមោទនីសាធុសាធុអរគុណញោមយាមសុខខឿនដែលបានបញ្ចេញនៅពសូសៀងរតនាធរទេសនាយ៉ាងពិរោះចឹងអរគុណញោមច្រើនហើយនឹងសូមអនុមោទនាស្ដាប់ធម៌ទេសនាបន្តទៅអញ្ចឹងខ្ញុំគណៈសូមរដ្ឋនាមគុណចាស់ចន្ទជោតមេតាធ្វើសេចក្តីផ្ដើមអំពី កិច្ចពិភាក្សាឬក៏កិច្ចសន្ទនាបធរ ក្នុងឱកាសនេះសូមប្រកាសសម្ដែងដូចតទៅតានេះរូបរាងញាក់ញាក់ទៀតហ៎អត់អីទេល្អដែរអូបើកណ្ដាមើលខ្លួនឯងឃើញញាក់ញាក់ដែរមិនអីទេកណ្ដាមើលទៅល្អ ជាបឋមខ្ញុំព្រះករណាសូមនមស្ការថ្វាយបង្គំព្រះរតនៈទាំង3ដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាពងខ្ពស់សពសពការទាំងពួងសូមថ្វាយបង្គំគុំចាស់ទាំងពីរព្រះអង្គចាស់ញាណសារណោគុំចាស់សវណ្ណបញ្ញា សេចក្តីថ្លានៅដោយសេចក្តីគោរពគ្រប់ក្រែងថ្វាយបង្គំព្រះថេរាធេរៈព្រះអង្គដែលមាន ប្រកដីចូលមកស្ដាប់ដាច់បាត់ភៀសប្រកាយទៅបាត់ឡើយគុណចាស់ញញសាក់ណោមេតាបណ្ដាញបន្តទៅខ្ញុំលោកថាញាក់ញាក់មែនញាក់ ថ្មចូលមកហើយញាក់របស់លោកមិនញាក់មិនថាញាក់ណាមនបន្តមិនទេតំបានតិចអឺនៅស្វាយទៅនេះចេញមកក្រោយនេះមកនៅតែដាច់ទៀតណា ណាសូមអឺថ្វាយគុំប្រធានរដ្ឋាភិបាលគ្រប់ព្រះអង្គដែលមាន ប្រកបដីចូលមកស្ដាប់ពធតាមការឡាយប្រចាំថ្ងៃសុក្រណានឹងចម្រើនពរយើងពរបាសិកាទាំងទ្វេបាសិកាគុំនិយាយធួនឹងគុំនិយាយធឿននៅខាងទីក្រុងស៊ីដនីហើយនៅបាសិកានប់សវណ្ណនៅខាង ទីក្រុងភ្នំពេញទាំង ម្រាប់ពោញាតិញោមស្ដាប់ប្រធរតាមការឡាយគ្រប់គ្រប់គ្នាផងដែរហើយញោមត្រូវការនិយាយទូរស័ព្ទនិយាយអីហ្នឹងអាចនិយាយបានតែញោមបិទមញូតទៅកុំឲ្យលើសម្ដែងចូលបងបិទមញូតក្រាបិទធ្វើអីខ្ញុំញោមចង់និយាយអីក៏បានដែរអត់លើចូលទេតែបើញោមអត់បិទទេ លើសម្ដែងចូលបាទ ចឹងស្មើនេះម៉ោង9តែម៉ោង9 10ម៉ោង7 19នាទីយប់ហើយនៅទីក្រុង Brisbane ទីក្រុង Sydney មកដូចគ្នាហើយណាហើយថ្ងៃនេះថាថ្ងៃ11រោចខែស្រាប់ ឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រឹមថ្ងៃសុក្រទី3ខែកញ្ញាឆ្នាំ2021បន្តបន្តទៅខ្ញុំបកណាសូមឱកាសពីគុណចាស់ទាំងពីរព្រះអង្គដើម្បីបាន ណារតនានៅប្រធមមកសំដែងខាងដើមនៅក្នុងកម្មវិធី សន្ទនាពធប្រចាំថ្ងៃសុក្រថ្ងៃនេះប្រធានបទរបស់យើងគឺនៅក្នុងបញ្ញកិរិយាវត្ថុ1ទី1ដដែលគឺទានវិយៈបនណាបនដែលសម្រេចដោយការឲ្យទានហើយយើងបាន លើកជាប្រធានបទមកអំពីទៀនមានទុក្កទៀនមានតិកទៀនអីចឹងទៅណាហោហែហើយរៀបត្រីនេះ បានចូលមកដល់តិកទៀនពួកទី2ណាតិកទៀនពួកទី2គឺ ទី1ហីណទានទានធនទៀបឬក៏លំដាប់ទៀបទី2មជ្ឈិមទានក៏ឲ្យទានប្រាក់កណ្ដាលលំដាប់កណ្ដាលហ្នឹងហើយទី3អឺបណ្ដៃតទៀនការឲ្យទៀនប្រណិតណាលំដាប់ប្រណិតអញ្ចឹងខ្ញុំកណាមកភាពបានឱកាសខាងដើមហ្នឹងអឺ និយាយតកតងទៅជាមួយនឹងទៀន3យ៉ាង ដែលបានសន្ទនាកាលពីរាត្រីមុននឹងផងដែរដែលយើងបានសន្ទនាអំពីទៀន3យ៉ាងនោះដែរដែលមានឈ្មោះថាហេណទៀនណាមានឈ្មោះថា មជ្ឈិមទានហើយនៅមានឈ្មោះថាបណៃតទានណាមានឈ្មោះថាបណៃតទានអញ្ចឹងក្នុងនោះគឺយើងបានអត្ថាធិប្បាយមកអស់ហើយសម្រាប់ប្រធរនៅក្នុងទាន៣យ៉ាងហ្នឹងគឺសំដែងតកតងទៅជាមួយនឹងចិត្តរបស់អ្នកឲ្យ ណាมันបានតងទៅជាមួយ នឹង ចិត្តអាมันបានតែតតងទៅជាមួយនឹងតយធរទេណាញោមខ្លះក៏ស្ដាប់ទៅច្រឡំដែរណាច្រឡំព្រោះអីពួកធัวមានតាមលំដាប់អញ្ចឹងពេលខ្លះយើងយើងបាន សិក្សាត្រឹមតែមួយពួកអញ្ចឹងទៅណា ពួក3ប៉ុន្តែយើង បានសិក្សាត្រឹមតែ3ប៉ុណ្ណឹងយើងអាចបានសិក្សា3ហើយ3ទៀត3ហើយ3ទៀតអញ្ចឹងទៅអញ្ចឹងយើងអាចបានយល់ស៊ីជម្រៅទៅនៅក្នុងអត្តរបស់ទៀននីមួយនីមួយទេណាដូចជាអឺតិកៈទៀនពួកទី1អញ្ចឹងណាហើយដាក់ទៀនកើឲ្យទៀនថ្នាក់ទៀបមជ្ឈមៈទៀនឲ្យទៀនថ្នាក់កណ្ដាល ឬក៏លំដាប់កម្ដាលទី3បណ្ឌិតទានឲ្យទានលំដាប់បណ្ឌិតហ្នឹងគឺសំដៅយកតែតេយធម៌ជាធំហើយពេលដែលយើងនិយាយអំពីតេកទាន3ទៀតហើយតាទានមកជាមេទានបណ្ឌិតទានដែរប៉ុន្តែសេចក្តីគឺខុសផ្លែអំពីតេកទាន ទី1អញ្ចឹងទៅណាតែយើងយើងលើកមកនោះគឺ រំលងរំលងមកន័យថាយើងយើងលើកមករំលងអតិកៈទីទី2នោះណា ការឲ្យទៀនដូចជាហៃណាទៀនការឲ្យទៀនលំដាប់ទៀបនោះគឺបានដល់ការឲ្យទៀនដែលប្រាថ្នានៅសម្បត្តិមនុស្សសម្បត្តិទេវតាហើយមជ្ឈមទានការប្រាថ្នាការឲ្យទៀនថ្នាក់កណ្ដាលគឺឲ្យទៀនមានសេចក្តី ប្រាថ្នាជាសាវកបារមីញាតិ បច្ចេកពោធិញ្ញាណហើយនឹងប៉ុន្តែតាទៀនកើតរឿងថ្នាក់ពោះគឺ បានដល់ការ ប្រាថ្នានៅសម្មាសម្ពោធិញ្ញាណចឹងទៅហើយបានតិកទៀន3ទៀតបានតេតតនេះដែលយើងអឺសន្និពីថ្ងៃមុនហ្នឹងណាគឺចង់និយាយអំពីការធ្វើទៀនដែលតេតតទៅជាមួយអធិបតី4អញ្ចឹងរាត្រីនេះយើងយើងសន្ទនាហ្នឹងយើងចង់និយាយទៅក្នុង ទាន3យ៉ាងដែលតកតងជាមួយអធិបតី4ឬមួយក៏យើង យើងនិយាយនៅ ក្នុងតេកទានដែលអឺពួកទី2ហ្នឹងណាកូនចាស់អ្នកដាក់ប្រធានបទហ្នឹងណាណាចង់យកពួកពួកទី2ឬក៏យកពួកទី3តែម្ដងណាពួកទី3ហ្មងទៀតណាចូលពួកទី3ហ្មងតេកទាន ចំពោះទី3អាហ្នឹងគឺតកតលទៅជាមួយនឹងណាអធិបតី4កណាហ្នឹងឯងតែចំណាចង់លើកអំពីអឺការធ្វើទៀន3យ៉ាង នៅ ក្នុងលំដាប់ទី2បន្តិចទៅណា ការធ្វើទៀនការអោយទៀនដែលប្រាថ្នានៅសម្បត្តិមនុស្សសម្បត្តិទេវតា ហ្នឹងក៏ឲ្យឈ្មោះថាជាហេណទានជាទានលំដាប់ទៀតណាអញ្ចឹងយើងឃើញថា ការឲ្យដោយការប្រាថ្នាបើយើងសំដែង ក្នុងព្រះសោតអីនានាហ្នឹងគឺបើសិនជាយើងនិយាយត្រឹមតែទៀនតែមួយយ៉ាង ការប្រាថ្នាយ៉ាងណាយ៉ាងណាក៏មិនងាយនឹងបាន សម្រេចទេណា មិនងាយបាន សម្រេចទេដល់ ការទូប្រាថ្នាគ្រប់បែបគ្រប់យ៉ាងថ្នានៅចង់បាននៅសម្បត្តិមនុស្សក្តីសម្បត្តិទេវតាក្តីរហូតដល់ប្រាថ្នាជាសាវកបារមីញាណអីចឹងហ្នឹងតេតើងទៅជាមួយនឹង ការមានសិលផងដែរណាតេតើងទៅជាមួយការមានសិលល្អមានសិលបរិសុទ្ធនឹងបើយើង សំដែងទៅតាមប្រសូតណាក្នុងទានូបបតិសោតកូនចាស់ញាតិញោមសិក្សានៅក្នុងគម្ពីរអង្គត្រនិកាយអត្តកនិបាតណាបេដកលេខ48ទំព័រ164ហ្នឹងទានូបបតិសោតហ្នឹងគឺសំដែងអំពីការធ្វើទានប្រាថ្នាណាការធ្វើទានប្រាថ្នា ប្រាថ្នានៅសម្បត្តិមនុស្សឬក៏ប្រាថ្នាចង់បានតកើក្នុងតកូលខ្សាត់តកូល ព្រាមអីជាដើមអានឹងគឺព្រះអង្គម្ដែងថាការធ្វើទានរបស់បុគ្គលដែលប្រាថ្នាដើម្បីបានតកើតនៅក្នុងតកូលខ្សាត់តកូលព្រាមអាចបាន សម្រេចបានសម្រេចតែតថាគតពោលថាការបានសម្រេចដល់ឯងព្រោះអាស្រ័យសិលដែរអាស្រ័យសិលបរិសុទ្ធមានន័យថា សិលមានសិលបរិការធ្វើទានឲ្យឯងប្រាថ្នាដើម្បីបាននៅលោកភៀសខ្លួនទៀតហើយភៀសបកាយទៀតហើយចឹងកូនចាស់ញៀនសាណោសំដែងបន្តតាមមើលដូចចិញ្ចោចិញ្ចោដូចចូលទៀត មិនទៀតអត់ដឹងមិនទេនេះមិនបានជិះទៅអញ្ចឹងនេះតែបើខ្វះសេវាបើចេញខ្លួនឯងវាអេសេវាពេញបឹបតែអត់មានខ្វះបន្តិចទេនេះណាសេវាពេញហ្មងឥឡូវតលឺច្បាស់ទេលឺច្បាស់ទេច្បាស់ទៀតច្បាស់អត់ទេ បាទកណាច្បាស់បាទណាឥឡូវបន្តទៀតអរគុណច្រើនអញ្ចឹងខ្ញុំណាសូមបញ្ជាក់បន្តទៀតចង់និយាយអំពីការធ្វើទានឲ្យប្រាថ្នាអញ្ចឹងណាព្រះអង្គទ្រង់សម្ដែងថាការប្រាថ្នាហ្នឹងបានសម្រេចលុះត្រាតែអ្នកធ្វើទានហ្នឹងជាអ្នកមានសិលដែរណាជាអ្នកមានសិលដែរណា មានការឲ្យបាយទឹកសម្ពោធជាចំណេញការកម្រងគ្រឿងក្រអូបគ្រឿងលាបទីនេទីសំណាក់អាស្រ័យគ្រឿងប្រទាបគឺចង្គីគោមអីហោហែចឹងមកហើយការឲ្យទៀននឹងអីប្រាថ្នាថាបើសិនជាខ្លួនស្លាប់ទៅហ្នឹងសូមឲ្យបានទៅកើតជាត្រកូល ជាមួយនឹងត្រកូលអខតយៈឬត្រកូលខ្សាត់ឬក៏ត្រកូលព្រាមឬក៏ត្រកូល កហបតីមហាសាលបុគ្គលហ្នឹងក៏អធិដ្ឋានចិត្តណាចម្រើនចិត្ត គឺប្រាថ្នាដើម្បីទៅកើតដល់ក្នុងប្រកូលទាំងនោះ បានព្រះអង្គទ្រង់សម្ដែងថា មនាភិក្ខុទាំងឡាយតថាគាត់ពោលដល់ការ សម្រេចនោះឯងចំពោះបុគ្គលមានសិលមិនចំពោះបុគ្គលទ្រុសសិលឡើយណាអញ្ចឹងមានន័យថាបើសិនជាបុគ្គលអ្នកធ្វើទាននឹងឯងมันមានសិលទេ ការប្រាថ្នាគឺมันអាចបានបំរេចទេអានឹង ក្នុងន័យហ្នឹងណាតែណាព្រោះព្រះអង្គទ្រង់សម្ដែង ផ្ដោតទៅលើ អ្នកមានសិលហើយឲ្យទៀនទៅឯប្រាថ្នាទៅបាន សម្រេចណាហោហែចឹងទៅព្រះអង្គម្ដែងរហូតដល់ថាការ ប្រាថ្នាចង់ទៅកើតជាទេវតាចិនទី1ចិនទី2ចិនទី3ចិនទី4ចិនទី5ចិនទី6ទីទីអីហ្នឹងប្រទីណាក៏ដោយប្រាថ្នាចង់ទៅកើតទេវតាចិនណាក៏ដោយ ហើយឲ្យទៀនបាយទឹកសម្ពុតជាដើមហ្នឹងដែលអាចបាន សម្រេចហ្នឹងព្រះអង្គទ្រង់សម្ដែងថាម្នាក់វិខុសតម្លាយសេចក្តីប្រាថ្នានោះបានសម្រេចស្ថាគតពោលចំពោះអ្នកមានសិលប៉ុណ្ណោះមិនចំពោះបុគ្គលទ្រុសសិលឡើយណាហ្នឹងគឺមានន័យថាបុគ្គលដែលឲ្យទៀនត្រូវរក្សាសិលដែរបើអត់រក្សាសិលទេហ្នឹងគឺមិនអាចបានសម្រេចដោយបំណងព្រះអង្គត្រាស់ទេហ្នឹងគឺក្នុងបសោដឹងណា ហើយក្នុងការសំដែងបញ្យលហោហែច្រើនទៀតការប្រាថ្នាណារហូតដល់តាទៅព្រមមកលោកអីក៏ដោយណាប្រាថ្នាចង់បានសម្បត្តិព្រមនោះណាលោកសំដែងថាធម្មតាសម្បត្តិព្រមតែតកើតជាព្រមមិនមែនដោយទៀនទេតកើតជាព្រមគឺដោយឈាន ដោយរូបាវចរៈកុសលប៉ុន្តែសម្បត្តិរបស់ព្រមនោះជាអានិសង្សរបស់ទៀនណាអាដឹងគឺលោកបញ្យលអំពី អានិសង្សរបស់ទាន18យ៉ាងដែលយើងឃើញហើយ មានព្រមសម្បត្តិទេតិមួយដែរសម្បត្តិរបស់ព្រមហ្នឹងក៏ជាអានិសង្សរបស់ទានដែរតែទៅកើតជាព្រមគឺដោយឈានចិត្តណាដោយឈានចិត្តហ្នឹងហើយចឹងសរុបសេចក្តីមកថាការធ្វើទៀនដែលប្រាថ្នាអីប្រាថ្នាចង់ទៅកើតឬក៏ប្រាថ្នាដល់សម្បត្តិមនុស្ស ប្រាថ្នាដល់សម្បត្តិទេវតាប្រាថ្នាដល់សម្បត្តិណាមួយក៏ត្រូវមានសិលទៅអាចសម្រេចបានហើយប្រាថ្នាដើម្បីបានជាសាវកបារមីញាន ឬក៏អឺបច្ចេកពោធិញានឬក៏សម្មាសម្ពោធិញានក៏ដោយក៏ត្រូវតែជាលក្ខមានសិលណាត្រូវតែជាលក្ខមានសិល ទើបអាច ប្រាថ្នាបានណាបើមិនចឹងទេគឺមិនអាចសម្រេចទេមិនអាចសម្រេចទេហើយម្យ៉ាងទៀតតកតងទៅជាមួយនឹងការប្រាថ្នាជាពុទ្ធនោះដូចគ្នាដែរណាព្រោះធម្មតាការប្រាថ្នាជាពុទ្ធនេះជាលំដាប់ខ្ពស់មែនទែនបើយើងនិយាយថាជាលំដាប់ខ្ពស់ ណាខ្ញុំណាសូមនិយាយតាកតងទៅជាមួយនឹង ការប្រាថ្នាជាពុទ្ធតិចមកព្រោះការធ្វើបន់ដែលប្រាថ្នាជា ពុទ្ធឬក៏ធ្វើទានដែលប្រាថ្នាជាពុទ្ធយើងត្រូវបែងចែកទៅតាមប្រភេទជាបញ្ញាធិកមាននៅបញ្ញាជាធំឬក៏ជាសទ្ធាធិកមានសទ្ធាជាធំឬក៏មានជា បញ្ញាជាវិរិយធិក ណាមាននៅសេចក្តីព្យាយាមនៅឯងចិត្តធំតើការប្រាថ្នានៅឯងប្រាថ្នា នៅ ក្នុង ប្រភេទណាមួយណាប្រាថ្នានៅក្នុងប្រភេទណាមួយនឹងតកតងជាមួយនឹងការប្រាថ្នា ជាប្រពុតហ្នឹងណាព្រោះយើងសំដែងទៅតាម សេចក្តីនៃពធដែលលោកបញ្យលអំពីធម្មសម្មធានណាទេណា មានន័យថាបុគ្គលដែលដល់ព្រម ដោយគុណធម៌ឬក៏ដល់ព្រមដោយធម៌ដែលត្រូវប្រាថ្នាជាពុទ្ធ8ប្រការហ្នឹងនឹង យើងនិយាយតកតងទៅ ជាមួយនឹងធម្មសមោធាន8ណាដែលបុគ្គលប្រាថ្នាជាពុទ្ធដឹងណានឹងបានយើងមើលនៅក្នុងធម្មសមុទ្រធាន ទាំង8ហ្នឹងទៅសំដែងថា បុគ្គលដែលជាប្រពោធិសត្វនេះបំពេញពុទ្ធកាកធម៌ដើម្បីបានជាព្រះសម្មាសម្ពុទ្ធហ្នឹងដែលហៅថាប្រពោធិសត្វហ្នឹងទ្រង់ប្រមូលធម៌8ប្រការហ្នឹងន័យថាដល់ព្រមដោយធម៌8ប្រការហ្នឹងណាទី1គឺមនុស្សសត្វតាំងភាពជាមនុស្ស ភាពជាមនុស្សបើជាទេវតាឬក៏ជាព្រំក៏មិនអាចប្រាថ្នាជាប្រពុតបានមិនអាចគឺថាធ្វើបន់ឲ្យប្រាថ្នាជាប្រពុតបានណាហើយទី2លិង្កសម្បតិដល់ព្រមនៃភេទដល់ព្រមនៃភេទនេះគឺសំដៅយក ភេទប្រុសมันសំដៅយកភេទស្រីទេហើយបានអឺ ញាតិញោមធ្លាប់និយាយពីរឿងការធ្វើបត់នេះគេថាប្រុសអស្រីត្រីបើសិនជា ធ្វើបន់មកថ្នាក់ជាប្រុសអឺស្លាប់ទៅកើតមនុស្សខ្ទើយខ្ញុំសង្ឃឹមតែធ្លាប់លើនេះពេលហ្នឹងលើគុណណាខ្ញុំសវណ្ណធ្លាប់លើទេលើទៅធ្លាប់លើចាស់ចាស់និយាយថា ស្រីស្រីមកធ្វើបន់មួយឆ្នាំដល់កើតជា ប្រុសហ្នឹងកើតទៅកើតជាមនុស្សទៅឯណាណាតាមពិតស្ត្រីធ្វើបន់មួយថ្ងៃជាបរោះគឺមិនមែនតកើតជាមនុស្សតើយទេអាចកើតជាបរោះបានសំខាន់គឺរក្សាសិលបានល្អប្រាថ្នាតកើតជាបរោះហ្នឹងរក្សាសិលបានល្អទៅអាចតកើតជាបរោះហើយប៉ុន្តែ រឿងស្ត្រីប្រាថ្នាជាប្រពុតគឺมันអាចប្រាថ្នាបានទេបើតាមយមណាចាំនៅក្នុងអឺនៅក្នុងវិសុទ្ធិជនៈវេលាសេនីអដ្ឋកថាអបទានណាអដ្ឋកថាពុទ្ធាបទានហ្នឹងចាំមកដូចយូរហើយណាចាំ20ឆ្នាំចេះណាទៅក្លឹបស្រាវជ្រាវក៏នៅមិនអត់មែនតើទៅលោកសំដែងថា ស្ត្រីបើសិនជាមាន បំណងប្រាថ្នាជាពុទ្ធគឺត្រូវធ្វើបន់ដើម្បីឲ្យបានមកជាប្រុសសិនណាធ្វើបន់ប្រាថ្នាឲ្យបានមកជាប្រុសសិន ចាំបំពេញ បារមី ដើម្បីប្រាថ្នាជាពុទ្ធនោះមិនបានណាអានឹងប្រលឹងកសម្បតិដល់ប្រមឲ្យភេទនេះគឺសំដៅយកភេទប្រុស ចឹងញាតិញោមបើសិនជាធ្វើបន់អីក៏ដោយធ្វើទានក៏ដោយរសាសិលក៏ដោយអីចេញបួសក៏ដោយបរើនបញ្ញាក៏ដោយបើថ្ងៃជាពុទ្ធអីហ្នឹងគឺមិនមែនជាឋានៈទេកុំថាឡើយស្ត្រីមិនអាចត្រាស់ជាពុទ្ធបានព្រោះស្ត្រីមិនអាចត្រាស់ជាពុទ្ធបានទេណាញោមណាក្នុងពហុធាតុកៈសោណាបែរដល់លេខ26ហ្នឹងគាត់ចេះញាតិញោមសិក្សាទៅនៅក្នុងពហុធាតុកៈ សូត្រហ្នឹងគឺសំដែងពីស្ត្រីមិនអាចប្រពុតបានទេជាអឋានៈស្ត្រីមិនអាចជាស្ដេចចក្រពត្តិបានទេ ជាអឋានៈណាស្ត្រីមិនអាចបានជាសកៈទេវរាជទេជាអឋានៈហ្នឹងណាអញ្ចឹងកុំថាឡើយតែស្ត្រីមិនមិនអាចក្លាយជាប្រពុតបានសំបីប្រាថ្នាជាប្រពុតក៏មិនអាចប្រាថ្នាបានដែរព្រោះអត់គ្រប់អត់ត្រូវនៅក្នុងអង្គរបស់ធម៌ដែលប្រាថ្នាជាប្រពុតហ្នឹងប្រាថ្នា ដើម្បីតួជាព្រះពោធិសត្វប្រាថ្នាជាពុទ្ធហ្នឹងគឺថាលឹងកសម្បតិដល់ព្រមភេទគឺភេទប្រុសណាហើយទី3ហ្នឹងហេតុតុមានអបនិស័យនៃ ព្រះអរហន្តគឺ មានអបនិស័យក្នុងការសន្សំណាព្រឹកទៅដើម្បីបានត្រាស់ដឹងណាហើយទី4ហ្នឹងគឺសត្ថារៈទេសនាំបានឃើញព្រះសាស្តា ទី5បពាជាបានបួសទី6គុណសម្បតិដល់ព្រមដោយគុណទី2អធិការោណាគឺមានសេចក្តី ប្រាថ្នាខ្លាំងក្លា ទី8ឆន្ទតា មានសេចក្តីពេញចិត្តគឺពេញចិត្តនៅក្នុងអឺការត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធនឹងណាហ្នឹងដែលលោកសំដែងពីអឺ ធម្មសមធានធរធម8ប្រការការប្រជុំធម8ប្រការហ្នឹងបញ្ញាភិនិហារមែងសម្រេចបាន ដោយធម្មសមធាន8ប្រការហើយត្រង់ធ្វើអភិនិហាទីប្របាទមួយនៃព្រះពុទ្ធអង្គណាមួយដោយព្រះសម្មាសម្ពុទ្ធនៃយើងព្រះអង្គបានទទួលពុទ្ធជាកអំពីពុទ្ធិបកជាដើមអញ្ចឹងទៅណាអញ្ចឹងខ្ញុំណាលើកសង្ខេបនៅក្នុងធម៌8យ៉ាងនេះ មកហើយចង់បញ្ជាក់ទៅលើ ការប្រាថ្នាជាប្រពុតហ្នឹងគឺបែងចែកទៅតាមនេះម៉ោងនេះលឿនណាស់តែបន្តិចទៀតទៅណាបែងចែកទៅតាម បញ្ញធិសធាធិកនិងវិរិយធិកទៅចំពោះប្រពុត ដែលជាតួបញ្ញាធិកណា បញ្ញាធិកហ្នឹងគ្រាន់តែគឺថាធ្វើទានក្តីរក្សាសិលក្តីចេញបួសក្តី ចម្រើនបញ្ញាក្តីវិរិយៈក្តីលក្ខបារមីដល់30ណាមួយគ្រាន់តែនឹកគិតក្នុងចិត្តនឹកគិតក្នុងចិត្ត ដើម្បីបានត្រាស់ជាពុទ្ធហ្នឹងណាត្រូវចំណាយពេលវេលាអស់7អសង្ខ័យណា7អសង្ខ័យហើយពេលដែល ធ្វើទានរសាសិលអីចេញបុស្សជាដើមបំពេញបារមីណាមួយបញ្ចេញវាចា បញ្ចេញវាចាប្រាថ្នាជាប្រពុត ប្រាថ្នាដើម្បីបានត្រាជាប្រពុតគឺចំណាយពេលវេលារហូតដល់9អសង្ខ័យ9អសង្ខ័យហ្នឹងហើយនៅពេលដែលយើង ស្ដាប់ទៅក្នុងគិតក្នុងចិត្តដើម្បីបានត្រាជាប្រពុតធ្វើល្អធ្វើទានរសាសិលជាបារមីធម៌ដើម្បីត្រាជាប្រពុតណានៅជាអរិយតៈពុរិស័ទណា គឺអត់តន់ទៀងតែបានត្រាស់ដឹងពេលណាអីកាប់ណាអីគឺអត់តន់បានទទួលពុទ្ធជាករហ្នឹងហៅថាអនិយតពុរិស័ទសរុបទាំងគិតក្នុងចិត្ត7អសង្ខ័យនិងបច្ចេកវិទ្យា9អសង្ខ័យអស់16អសង្ខ័យបំពេញបារមីដើម្បីប្រាថ្នាត្រាស់ជាពុទ្ធអនិយតពុរិស័ទហ្នឹងគឺសម្រាប់បញ្ញាធិក16អសង្ខ័យណាបានដល់ពេលដែលទទួលពុទ្ធជាករ ដោយព្រះសម្មាសម្ពុទ្ធបរមគ្រូដែលយើងនេះព្រះសម្ណៈគោដំកាលព្រះអង្គនៅជាសមេធៈតាបោះហ្នឹងដែលបានទទួលពុទ្ធជាកអំពីពុទ្ធទីបង្កហ្នឹងរឹបពីនឹងមកគឺ4អសង្ខ័យនៅវិសានកັບទៀតសរុបទាំងនៅគិតក្នុងចិត្តទាំងបញ្ចេញវាចាទាំងបានទទួលពុទ្ធជាកទៀងណាជានិយតៈពុរិស័ទគឺមិនន័យថាទៀងនៅបានត្រាស់ជាពុទ្ធហ្នឹងត្រូវបំពេញបារមី4អសង្ខ័យនៅវិសានកັບទៀត ចឹងសរុបទាំងនៅក្នុងចិត្តទាំងបច្ចេកវិទ្យាទាំងបានទទួលពុទ្ធជាកររហូតដល់ត្រាស់ដឹងគឺត្រូវបំពេញបារមី20អសង្ខ័យនឹងប្រសិទ្ធកម្មនឹងសម្រាប់បញ្ញាធិតគឺបញ្ញាជាធំណាហើយទី2សទ្ធាធិតបំពេញបារមីដើម្បីត្រាស់ជាពុទ្ធតែមានសទ្ធាជាធំកើការជឿ គ្រាន់តែនៅគិតក្នុងចិត្តតែធ្វើទានរសាសើរដោយមានសទ្ធាជាធំនៅគិតក្នុងចិត្តណាដើម្បីបានប្រាស់ជាពុទ្ធណា14អសង្ខ័យហើយធ្វើទានរសាសើរជាដើមមានសទ្ធាជាធំដើម្បីប្រាស់ជាពុទ្ធប្រាថ្នាបញ្ចេញវិចារប្រាថ្នាដើម្បីបានប្រាស់ជាពុទ្ធហ្នឹងគឺ18អសង្ខ័យដែរណា18អសង្ខ័យហើយនៅ ពេលដែលបានទទួលពុទ្ធជាករ ចាប់ពីទទួលពុទ្ធព្យាករហើយ ត្រូវបំពេញបារមី8អសង្ខាយនៅម្សិលកັບទៀតទើបបានត្រាស់ជាពុទ្ធដូច្នេះសទ្ធាធិតនេះសរុបទៅលើគិតក្នុងចិត្ត14អសង្ខ័យបញ្ចេញវិចារ ដើម្បីបត្រាជាពុទ្ធ18អសង្ខ័យហើយពេលដែលបានទទួលពុទ្ធជាកត្រូវបំពេញ8អសង្ខ័យនៅម្សិលកັບទៀតសរុបទៅគឺ40អសង្ខ័យនៅម្សិលកັບ និងសម្រាប់សទ្ធាធិត40អសង្ខ័យនៅមួយចន្ទកັບណាហើយបានវិរិយធិតការកសាងសន្សំបារមីដើម្បីត្រាស់ជាពុទ្ធដែលមាននៅវិរិយៈគឺការព្យាយាមជាធំនេះគ្រាន់តែនៅគិតក្នុងចិត្តដើម្បី ត្រាស់ជាពុទ្ធធ្វើទានអាសាសិលជាដើមណានៅគិតក្នុងចិត្តហ្នឹងគឺ28អសង្ខ័យណាហើយពេលដែលធ្វើទានអាសាសិលជាដើមហើយបញ្ចេញវិចារដើម្បីត្រាស់ជាពុទ្ធ គឺត្រូវចំណាយពេលអស់36អសង្ខ័យណា នៅ ពេលដែល បានទទួលបុត្រជាកត្រូវបំពេញ បារមី16អសង្ខ័យមួយសែនកាប់ទៀតណា16អសង្ខ័យមួយសែនកាប់ទៀតទើបបានត្រាស់ជាពុទ្ធដែលមាននៅសទ្ធាវិរិយវិរិយជាធំនេះសរុបទៅគឺទាំងគិតក្នុងចិត្តទាំងបញ្ចេញវិចារទាំងទទួលពុទ្ធជាក80អសង្ខ័យនៅមួយសែនកាប់ទើបបានត្រាស់ជាព្រះ សម្មាសម្ពុទ្ធហ្នឹងគឺមិនមែន លំបាកលំមទេតែអញ្ចឹងបានពុទ្ធដីកាព្រះអង្គសម្ដែងនៅកិច្ចឆោពុទ្ធានមបាតោនេះការត្រាស់ជាព្រះសម្មាសម្ពុទ្ធហ្នឹងគឺថាក្រកម្រក្រៃលេងណាស់កម្រក្រៃដាស់ណាអញ្ចឹងការធ្វើទានរក្សាសិលអីជាដើមដែលយើងបាន លើកមកសិតលើកបានលើកលើកមកសន្ទនានេះតកតងជាមួយនឹងហៃតាទៀនមជ្ឈិមទានបណ្ដៃតទៀនហ្នឹងដែលខ្ញុំណាលើក ចូលទៅនៅក្នុងទានបណ្ដិតទាននេះការ ប្រាថ្នាជាព្រះសម្មាសម្ពុទ្ធដែលហៅ ថាបណ្ដិតទាននេះគឺរាប់តាំងពីនៅគិតក្នុងចិត្តរហូតដល់បញ្ចេញវាចារហូតដល់ទទួលពុទ្ធជាកលគឺត្រូវបំពេញបារមីខុសខុសគ្នារវាងបញ្ញាធិកសទ្ធាធិកហើយនិងវិរិយធិកបណ្ដឹងបណ្ដឹងចាស់ហ្នឹងហើយប្រមងនេះឃើញច្រើន តច្រើនតទៅបណ្ដឹងសូមអនុមោទនីសាធុសាធុ បាទអញ្ចឹងគុណចាស់បានលើកអំពីអឺការប្រាថ្នាដើម្បី បាន ត្រាស់ជាពុទ្ធហ្នឹង គឺថាកសាងបារមីធម៌ហ្នឹងច្រើនណាស់អញ្ចឹងខ្ញុំកណ្ណាសូមបកគលទុនទីគុណចាស់ញៀនសាណោលើកលែងណាមួយផ្សេងផ្សេងទៀតដើម្បីជាការចូលរួម កណ្ណាបានដាក់នៅក្នុងខាង អានេះថាធ្វើទៀនដោយមិនដេចទៅឈ្មោះថាព្រោះថាជាប់នៅក្នុងវត្តដាក់ណាយើងធ្វើទៀនដោយមិនដេចបានថាជាប់វត្តដាក់ បាទសំសួរប៉ុណ្ណឹងជាប្រតាមខ្ញុំគណៈសូមអមសិកាចំពោះគុណនៃព្រះរតនត្រ័យដែលទីក្តីគោរពដល់ជាជ្រះថ្លាត្រៃលែងនឹងសូមនមស្ការចំពោះកណ្ដាលចេះសវណ្ណបញ្ញោចន្ទជោតោដោយជាក្តីគោរពកោតក្រែងនិងនមស្ការចំពោះព្រះសង្ឃជាប្រធានអនុធិរៈគ្រប់ព្រះអង្គ ដោយសេចក្តីគោរពកោតក្រែងទាំងមួយលើសូមចរានពរយត្តញោមពុទ្ធបរិស័ទគឺតែគឺមានញោមបាសកាយាមសុខឿនហើយនិងបាសការុបសវណ្ណតែបានចូលមកតាប់នឹងសន្តិពោជាមួយខ្ញុំកណ្ដាលស្មារតីគ្រប់ព្រះអង្គក្នុងកាសពលាថ្ងៃសុខជាប្រចាំហើយយើងបានស្ដាប់ នៅពធោដែលកញ្ញាបានរៀបរាប់ហើយក្នុងមេតិកាធោដែលយើងលើកឡើង សម្ដែងជាប្រចាំគឺតកតងទៅក្នុងបញ្ញកិរិយាវត្ថុទាំង10ប្រការយើង លើកមកក្នុងវត្ថុទី1ដែលទានមយៈបនដែលសម្រាប់ណាមកពីការឲ្យទានហើយយើងសិក្សាតកតងនឹងទាន ពីពួក2រហូតដល់ពួក3ក្នុងពួក3នេះគឺយើងនិយាយពីអីណទានមជ្ឈមទានហើយនិងបណៃកទានក្នុងបណ្ដាទានទាំង3ប្រការពីសពមុនយើងឯងច្រើនតកតងនឹងហើយហើយនឹងមជ្ឈមទាននឹងនៅបណៃតទានខ្លះហើយ ដោយកណ្ដាលចាស់ចានចូលតលើកឡើងមកនៅក្នុងទានហ្នឹងបើលោកបែងចែកទៅនៅក្នុងតិកៈហ្នឹងមានមាន3មាន3ប្រភេទឬក៏3ជា3 3ហ្នឹង3ដងទៀតពាក្យហីណាក់ហ្នឹងវាមាន3ដែរណាហីណាក់ទៀនហ្នឹងហើយមជ្ឈមៈទៀនហ្នឹងក៏មាន3ដែរហើយបណៃតៈទៀនហ្នឹងក៏មាន3 ហ្នឹងបើយើងនិយាយថា3 3ប៉ុន្តែទី1ទី2ហ្នឹងក្នុងលក្ខណៈនៃមកគឺมันខុសគ្នាគាត់ថាបែងចែកទី1តកតួនឹងប្រាថ្នាយោឬក៏លៀបសការៈកិត្តិយសគេឈ្មោះហើយទី2ហ្នឹង ប្រាថ្នាទេវសម្បត្តិឬក៏មនុស្សសម្បត្តិទី3ណាគឺ ប្រធាននៅសាវកឬក៏ជាពុទ្ធដល់ពេលចំណុចទី2គឺហីណទានគេប្រាថ្នាភពសម្បត្តិហ្នឹងដល់ពេលទីមជ្ឈមទានសាវកប្រាថ្នាជាសាវកពុទ្ធសាវកហ្នឹងហើយនឹងទី3បណិតទាន ប្រាថ្នាជាពុទ្ធបំពេញទានហ្នឹងដើម្បីបានជាពុទ្ធហ្នឹងទៅទៅជាបណិត ហើយដល់ពេលទី3តកតងទៅនៅក្នុងអធិបតីណាទាំង4បានរៀបរាប់ពីថ្ងៃមុនបានបានតិចទៅក៏ដាច់បាត់ទៅអធិបតីណាហើយនៅក្នុងសេចក្តីនេះកណ្ដាលចាស់ចាំអសវណ្ណបញ្ញោលើកឡើងថាធ្វើទៀនមកចាប់ក្នុងភពនឹងដូចយើងបានសម្ដែងតកតងជាមួយនឹងលោកមេតិការួចហើយ ដែលសម្ពីនេះវត្តដាក់នេះសិតទៀនទៀនដែលប្រព្រឹត្តទៅនៅក្នុងភពនៅក្នុងភពហ្នឹងគឺមិន ប្រាថ្នាចិញ្ចាវត្តដាក់ហ្នឹងគឺដូចជានៅក្នុងឯណាទៀនទេក៏នៅក្នុងមជ្ឈមទៀនពួកទី1ហ្នឹងចឹងតែថាការបំពេញបនប្រាថ្នា ដើម្បីបានកិត្តិយសគេឈ្មោះឬក៏ប្រាថ្នានៅទេវសម្បត្តិឬក៏មនុស្សសម្បត្តិគឺបុគ្គលហ្នឹងគឺត្រូវការប្រាថ្នានៅសម្បត្តិបែបហ្នឹងអាហ្នឹងគឺវានៅក្នុងភពហ្នឹងឯងអត់ចេញចាក់ពីភពបានទេពីព្រោះក្នុងការបរិច្ចាគទានហ្នឹងគឺមិនមែនឃើញតម្លៃនៃកុសលដោយត្រង់ទេគឺឃើញនៅ សម្បត្តិឬក៏ថាផលរបស់ទានដែលបានមកនេះអញ្ចឹងទៅទឹកចិត្តរបស់បុគ្គលហ្នឹងគេត្រូវការហ្នឹងវាតកតនឹងទឹកចិត្តដែលប្រាថ្នាហ្នឹងជាប់ជំពាក់ទៅនៅ ក្នុងសម្បត្តិដែលជាផលរបស់បុណ្យហ្នឹងដែលប្រាច់មកដែលសម្រាប់មកអញ្ចឹងគឺទឹកចិត្តបុគ្គលហ្នឹងគឺអត់អត់មានចង់ចេញចាក់ពីហ្នឹងទេវាព្រោះគិតថា ការបានអ្វីអ្វីឲ្យតែមានសពគ្រប់ទៅគឺជាសេចក្តីសុខរហូតដល់បុគ្គលពលថាចាំបាច់ប្រាថ្នា ទៅទេវតាឲ្យបើរាល់ថ្ងៃហ្នឹងគឺទេវតាស្រេចហើយពុទ្ធដូចថាថាមកពី មានអ្វីអ្វីសពគ្រប់បែបប្រការទាំងអស់ហើយអញ្ចឹងអាហ្នឹងគាត់ថាត្រឹមសម្បត្តិជាមនុស្ស ដែលញាតិញោមសិក្សាមកត្រឹមសម្បត្តិជាមនុស្សទៅបីញាតិញោមមានប្រព័ន្ធណាក៏ដោយបុគ្គលមានប្រព័ន្ធណាក៏ដោយមើលគាត់ថាសម្បត្តិប៉ុណ្ណឹងសោះដែលគ្រាន់តែមិនលំបាករឿងអីផ្សេងប៉ុន្តែវានៅ លំបាកអីផ្សេងទៀតប៉ុន្តែមើលមិនឃើញហើយជាប់នៅនឹងឲ្យអត់ឃើញថាវាប្រព្រឹត្តទៅជាຕົកជាຕົកហើយអត់ឃើញទេក្នុងដំណើរនៃនៃនៃអត្តភាពរបស់យើងដែលកើតមកហ្នឹងណាអត់ឃើញអញ្ចឹង វាជាប់ជំពាក់ក្នុងសម្បត្តិហ្នឹងអញ្ចឹងដល់ពេលអាចឃើញសភាពល្អអញ្ចឹងដល់ពេលក្នុងការបរិច្ចាគទៀតគឺប្រាថ្នាសម្បត្តិហ្នឹងទៀតដែរសភាពល្អប្រសើរក្នុងអត្តភាពនឹងទៀតអញ្ចឹងអាការប្រព្រឹត្តទៅអញ្ចឹងគឺវាជាប់នៅក្នុងវត្តតៈហ្នឹងពេលទឹកចិត្តប្រគល់ហ្នឹងគឺអត់មានរោផ្លូវចេញចាកពីវត្តដាក់ទេអានេះគេថាការបរិច្ចាគហ្នឹងឲ្យតែមានទឹកចិត្តគួងចេតនាគួងទៅក្នុងលក្ខណៈយ៉ាងហ្នឹងអានេះគឺចប់នៅក្នុងភពហើយ គេហៅថាវត្តដាក់វត្តដាក់ហ្នឹងគេវាវល់វាវល់ពីព្រោះបើយើងនិយាយពីជីវិតរបស់យើងក៏ពាក្យវត្តដាក់បានន័យថាដំណើរជីវិតហ្នឹងអត់ចេះចប់អត់ចេះចប់ហ្នឹងដោយសារអីថាស្លាប់កើតស្លាប់កើតហេតុហេតុអីបានស្លាប់កើតថាពីមកពីអង្គធរវត្តដាក់ហ្នឹងគឺ អភិសង្ខារ អង្គវត្តដាក់ណាគឺអភិសង្ខារតរ៉ែណានៅមានអភិសង្ខារអានេះតែវាត្រូវមានផលហ្នឹងវាត្រូវមានផលអញ្ចឹងដល់ពេលកម្មជាសង្ខារអញ្ចឹងវាត្រូវមានផលអញ្ចឹងដល់ពេលប្រព្រឹត្តទៅជាអភិសង្ខារផលបានមកកំណើតជាមនុស្សហើយប្រព្រឹត្តនៅអភិសង្ខារអញ្ចឹងវាវល់អត់មានថ្ងៃបញ្ចប់ទេឲ្យតែប្រព្រឹត្តទៅជាអភិសង្ខារនេះគឺគ្មាន ថ្ងៃបញ្ចប់ នៃវត្តដាក់ទៅអញ្ចឹងគឺអង្គភពឲ្យយើងយកខ្លីមកគឺអភិសង្ខាហ្នឹងឯងអាហ្នឹងគឺគឺវត្តដាក់វាវិលណាឲ្យទៅនៅហ្នឹងគឺយើងសិក្សាតែមានតួកម្មគឺមានផលអញ្ចឹងអាអាតួកម្មដែលប្រព្រឹត្តផលហ្នឹងវាធ្វើកិច្ចបដិសន្ធិអីចឹងទៅអាហ្នឹងហៅថាឃើញវាវត្តដាក់ឲ្យបដិសន្ធិមកប្រព្រឹត្តកម្មទៀតទៅហើយប្រព្រឹត្តកម្មហ្នឹងដល់ពេលអស់អត្ថភាពហ្នឹងទៅធ្វើកិច្ចបដិសន្ធិការទៀតទៅហើយប្រព្រឹត្តកម្មនេះឃើញវាវិលគេថាវត្តដាក់គឺក្នុងន័យចឹង វាតែប្រព្រឹត្តទៅក្នុងតែតួអភិសង្ខាអញ្ចឹងគឺមិនបានបំណងថាឃើញទោសរបស់វត្តដាក់នេះឬឃើញទោសរបស់ភពអីអត់ឃើញទេអាហ្នឹងគឺចេតនាក្នុងការឲ្យនេះគឺពេញចិត្តទៅក្នុងភពចឹងនឹងតាកតងទៅក្នុងសំណួរដែលការិនចាំបានលើកឡើងហ្នឹងហើយចំពោះការដែលយើងបានលើកឡើងបើយើងនិយាយពីបណ័យតទានហ្នឹងបើយើងសិក្សាទៅណាគឺ លំបាកមិនងាយទេដែលយើងមកសិក្សានៅក្នុងពួកទី3ដូចក្រៅចារចូលតលើកមកមិញអញ្ចឹងវាព្រោះទី1ទី2គាត់នៅសំដែងទូទ្រុបវាមានអត្តន័យក៏ខុសគ្នាទីទីដល់ពេលមកទី3នេះតកតទៅក្នុងអធិបតីទាំង4ហើយពីសពមុនញោមសវណ្ណចាំអធិបតីទាំង4ហ្នឹងញោមយើងសិឃឿនអីគឺទី1ហៅថាឆន្ទៈគុណចន្ទៈប្រទេសឆន្ទៈវិរិយៈចិត្តបញ្ញា យត្តវិមង្សាបញ្ញាអត្តវិមង្សាទេប្រតិអានឹងគេមកតួអង្គធម៌បញ្ញាប៉ុន្តែឈ្មោះហ្នឹងគឺវិមង្សាគេអន្តៈវិយៈចិត្តវិមង្សាអានឹងសួរចាំមើលទៅខ្ញុំសវណ្ណខ្ញុំសវណ្ណថាសាមអត់លឺទីដល់ខ្ញុំសវណ្ណកាត់ឈឹងកែងយ៉ាងម៉េច នៅប៉ុណ្ណាំអញ្ចឹងតែប៉ុណ្ណាំអត់លឺសោះក្នុងពួក3ហ្នឹងដែលតាកតងថាវាអាស្រ័យលើវិរិយៈឆន្ទៈវិរិយៈចិត្តវិមង្សាហ្នឹងគេបើថាពាក្យថាឆន្ទៈគឺពេញចិត្តបើថាពេញចិត្តក្នុងការធ្វើហ្នឹងគឺវាមានសភាពខ្សោយវាអត់សូវពេញអត់សូវពេញចិត្តក្នុងការធ្វើទេ ណាឧទាហរណ៍ថាញាតិញោមមានគេបបួលឬក៏គេហៅគេអញ្ជើញមកបន់អីចឹងហ្នឹងប៉ុន្តែអាក្នុងចិត្តខ្លួនឯងហ្នឹងវាអត់វាលឺសូរថាគេបបួលមកធ្វើបន់ហ្នឹងអត់ជ្រះខ្លាអត់ត្រេកអររីករាយនឹងបន់ទេគាត់ប៉ុន្តែគិតថាព្រោះមិនបើគាត់ហៅទៅហើយឃើញណាបើឯងមិនទៅវាមិនកើត អញ្ចឹងបានន័យថាក្នុងការមកហ្នឹងមកបំពេញទានហ្នឹងបានន័យថាមិនមិនមិនមានឆន្ទៈខ្លាំងខ្លាទេពេលវាមានអាឆន្ទៈតែប្រៃអត់ថាអត់មានអត់មានឆន្ទៈហ្នឹងជា ជាអធិបតីជាប្រធានជាធំអីទេដោយសារគាត់ចឹងហើយក៏មកចឹងទៅហើយអាហ្នឹងគេមកហើយដល់ពេលអាមកដោយសភាពមិនមិនមានការពេញចិត្តអញ្ចឹងសួរថាមកធ្វើកម្មនេះ ធ្វើល្អកើតដែរគឺអត់ទេអញ្ចឹងអាធ្វើក៏ធ្វើរំធ្វើវាអត់មានអាសេចក្តីព្យាយាមណាព្យាយាមអីគេខ្លាចលំបាកអីលំបាកចេះធ្វើទៅវាវាអត់មានអាសេចក្តីព្យាយាមហ្នឹងហើយកាលណាបើអត់មានសេចក្តីព្យាយាមទេអត់មានយកចិត្តទុកដាក់ទេធ្វើល្អកើតដែរឃើញអាអាចិត្តចិត្តទុកដាក់យកចិត្តទុកដាក់ដោយថាយើងបើបើអ្នកយកចិត្តទុកដាក់យើងបើយើងនិយាយពាក្យសាមញ្ញថា ធ្វើដោយម្ចាស់អញ្ចឹងធ្វើដោយម្ចាស់ហ្នឹងណាអញ្ចឹងបានញាតិយើងញាតិយើងពិចារណាមើលទៅយើងឃើញពីព្រោះក្នុងការដែលយើងមកធ្វើទៀនហ្នឹងពីព្រោះមកពីដូចយើងអត់បានគិតថាបុណ្យឬក៏កុសលថ្នាក់ទៀនដែលកើតឡើងជារបស់យើងដោយដោយដោយផ្ទាល់ទេអត់ទេ យើងតែយើងតែសង្កល់ថាអានឹង បនរបស់លោកយាយនោះមិនមែនបនខ្ញុំផងឃើញឃើញឃើញយើងឲ្យថាអញ្ចឹងដល់ទៅពេលអញ្ចឹងយើងយកចិត្តទុកដែររៀបចំធ្វើអីធ្វើអីរៀបចំទទួលភារកិច្ចអីគឺក៏អត់ដែរហើយដល់ពេលប្រកេនលោកអីក៏មិនសូវចង់តែដែរគឺគាត់ថាមិនមែនបនខ្ញុំមិនបនលោកយាយនោះទេមិនមែនបនខ្ញុំអញ្ចឹងឃើញអាយកចិត្តទុកដាក់នោះវាអត់សូវខ្លាំងខ្លាទេអត់សូវខ្លាំងខ្លាហើយអាដែលមិនខ្លាំងខ្លាហ្នឹងមកពីអីថា មកពីមិនយល់នេះវាអត់វិមាំងសានេះវាអត់មានទួបញ្ញាយល់ដឹងនេះអញ្ចឹងអាអធិបតី ទាំង4មានឆន្ទៈវិរិយៈចិត្តវិមាំងសានឹងខ្សោយអញ្ចឹងអាសភាពខ្សោយហ្នឹងណាថាបុគ្គលនៅក្នុងការធ្វើទានដល់ខ្សោយអធិបតីអញ្ចឹងអានឹងចូលនៅក្នុងហីណទានហើយថាក្នុងហីណទានគឺបានថាមិនមែនអត់ស្អីគាត់ថាកម្លាំងនៃនៃអធិបតីហ្នឹងវាខ្សោយ មានហើយមានតិចតួចអញ្ចឹងអាការដែលប្រព្រឹត្តឲ្យទៀតហ្នឹងគឺបានថាចូលក្នុងហីណៈហីណៈទានគឺអាទឹកចិត្តចេតនាក្នុងការដែលបំពេញហ្នឹងគឺ ចូលក្នុងហីណៈទានហ្នឹងហើយអាហ្នឹងជាចំណែកមួយ ដែលញាតិញោមពុទ្ធបរិស័ទយើង គ្រប់គ្នានឹងត្រូវស្វែងយល់ពីព្រោះគឺសភាពប្រព្រឹត្តទៅ ក្នុងโลกនោះគឺអញ្ចឹងហើយយើងមិនចាំបាច់ទៅ តាមដានសង្កេតពិនិត្យជាមួយនឹងអ្នកណា ទេញាតិញោមពិចារណាមើលខ្លួនឯងមើលបើសិនវាថាឧទាហរណ៍គាត់ថាបើយើងធ្វើខ្លួនឯងក្រំបានបន្តិចយកចិត្តទុកដាក់ណាខ្លួនឯងជាប្រធាន ជាមេគេចឹងទៅជាម្ចាស់យើងថាជាម្ចាស់ឃុំអីចឹងទៅយើងយកចិត្តទុកដាក់ប៉ុន្តែដល់ពេលយើងចូលរួមជាមួយគេយើងអត់យកចិត្តទុកដាក់ឃើញវាខុសគ្នាទេ ប៉ុន្តែមកពីមកពីវាអត់មានខថាបដីអញ្ចឹងណាហ្នឹងហើយសួរថាបុគ្គលហ្នឹងតែធ្វើទៀនថាទៅប៉ុន្តែមកពីគិត អាកំណត់មួយគាត់ថាអញមិនមែនម្ចាស់ហើយដែលយល់ថាខ្លួនឯងមិនមែនម្ចាស់ហ្នឹងយល់ត្រូវថាយល់អត់ត្រូវទេពីព្រោះអីយើងស្ដាប់មកថាពាក្យថាម្ចាស់ម្ចាស់កម្មវិធីផ្សេងហើយម្ចាស់បុណ្យផ្សេងយើងត្រូវសិក្សាហ្នឹងណាដូចយើងថា គេធ្វើបនបច្ច័យ4អញ្ចឹងចាគេទៅអញ្ជើញយើង ធ្វើបនបច្ច័យ4ហ្នឹងចូលរួមបនបច្ច័យ4អញ្ចឹងអាចាស់ហ្នឹងគឺម្ចាស់កម្មវិធីឯងមិនមែនម្ចាស់បនទេយើងយល់ឲ្យពាក្យថាបនក្នុងទីនេះគឺមិនមែនសំដៅទៅលើ សកម្មភាពគឺតួចេតនាដែលប្រព្រឹត្តទៅក្នុងការលះបង់ នៅទេយធัวនេះបានជាបនមិនអញ្ចឹងសម្ដែងមកពីការឲ្យទានយើងសម្ដែងថាទានអមយៈអញ្ចឹងណា ពីបននៃស្វ័យមកគាត់អញ្ចឹងអាតួចេតនានៃការលះបង់ហ្នឹងអានឹងវាជាបនអញ្ចឹងអាបនហ្នឹងគឺមានអ្នកណាជាម្ចាស់ជំនួសយើងកើតដែរអត់ទេអត់មានទេទោះបីថាយើងមិនមែនប្រធានកម្មវិធីក៏ដោយប៉ុន្តែប្រធានកម្មវិធីបើគាត់បំពេញបនគឺបនចេតនាដែលគាត់លះបង់ហ្នឹងគឺជាគាត់ជាម្ចាស់ហើយយើងហ្នឹងទៅចូលរួមមួយគេក៏ដែរប៉ុន្តែតែយើងលះបង់ហ្នឹងយើងហ្នឹងក៏ជាម្ចាស់បន ទានរបស់យើងហ្នឹងវាអាកុសលដែលលះបង់ទៅចេតនាដែលលះបង់ហ្នឹងប៉ុន្តែមកពីយើងខ្វះពីម៉ាំងសាកន្លែងហ្នឹងហ្នឹងពីម៉ាំងសាកន្លែងហ្នឹងយើងអត់យល់អញ្ចឹងយើងគិតថាមិនយើងមិនម្ចាស់បនអញ្ចឹងមិនសូវយកឃើញទេពេញចិត្តក៏មិនសូវពេញចិត្តព្យាយាមក្នុងការប្រព្រឹត្តសន្សំក៏មិនសូវហើយយកចិត្តទុកដាក់ក្នុងការធ្វើក៏អត់ហ្នឹងមកពីការមិនយល់ចាសភាពនៃទឹកចិត្តបែបហ្នឹង ដែលយើងទៅធ្វើបនឬក៏ទៅចូលរួម មួយបនគេឬក៏ទៅកន្លែងណាក៏ដោយឲ្យតែមានចិត្តសភាពបែបហ្នឹងអាហ្នឹងបានន័យថាអធិបតីហ្នឹងខ្សោយសភាពនៃការបំពេញបនយើងចូលទៅក្នុងហីណាទៀតណាហ្នឹងខ្ញុំកណាបានឱកាសចូលរួមប៉ុណ្ណឹងទុកនៅពីចំណុចទៀតសម្រាប់ការចាស់ឬក៏ញាតិញោមចូលរួមយ៉ាងណាទុកឱកាសក្នុងការសន្ទនាឬក៏មានសំណួរអីលើកឡើងខ្ញុំបាទបាទ នេះសាធុសាធុណាសាធុឥឡូវអរគុណគុណចាស់គ្រូបានលើកឡើងគួរឲ្យជ្រះថ្លាហើយបន្តពីទៀតបន្តទៅទៀតគឺថាសូមអញ្ជើញញោមសុខឿនមេត្តាសួរជា សំណួរវិញម្ដងជាសន្ទនាគ្នាតតតមានសំណួរបានល្អស្ដាប់បើញាតិញោមស្ដាប់ហើយញោមទៅគិតអំពីសំណួរហើយដើម្បីព្រៀងសួរគុណចាស់ទាំងពីរព្រះអង្គចឹងសូមអញ្ជើញញោមសុខឿនដូចតទៅចាខ្ញុំណាសូមក្រាបនមស្ការថ្វាយគុំគុណចាស់ គ្រប់ទាំង3ឥតព្រះអង្គខ្ញុំក៏ណាមានចម្ងល់កន្លែងមួយ នេះមិនដឹងថាចម្ងល់នឹងសំស្របយ៉ាងម៉េចទេអឺនៅក្នុងហៃណាទៀនលើកយកទៅទៅ ពីដើមមកវិញថាហៃណាទៀននៅក្នុងពួក3ហ្នឹងវាមានន័យទី1ទី2និងទី3ហើយន័យហើយហើយណាទៀន ហើយខ្ញុំខ្ញុំមិនយល់កន្លែងមជ្ឈិមមកទៀនហ្នឹងនៅក្នុងហេតុទៀនវាមាន3ន័យគឺមួយគឺថាការឲ្យទៀនលំដាប់ហ្នឹងលំដាប់ទៀតហើយអឺគណៈសម្បត្តិបានគណៈហើយមានដូចថាការប្រាថ្នាអាយុនៅយុះនឹងការសរសើរជាដើមហើយអឺនៃទី2គឺហេតុទៀនលំដាប់ ឲ្យទានលំដាប់ទៀបនឹងបានដល់ការឲ្យទានដែលមានសេចក្តី ប្រាថ្នាក្នុងមនុស្សសម្បត្តិទេវតានេះនៅក្នុងនៃទី2ប៉ុន្តែចំណែកនៅ ក្នុងមជ្ឈមទាននេះមជ្ឈមទាននៃទី1នៃទី1មជ្ឈមទានការឲ្យទានលំដាប់កណ្ដាលបានដល់ការឲ្យទានមានសេចក្តីប្រាថ្នាក្នុងមនុស្សសម្បត្តិទេវតាដែលសម្បត្តិមនុស្សសម្បត្តិនិងទេវ ទេវសម្បត្តិដែរអញ្ចឹងតើបើដូចគ្នាកន្លែងហ្នឹងប៉ុន្តែគ្រាន់តែខុសនៃគ្នាហើយអញ្ចឹងមិនដល់ពេលថា ប្រាថ្នាអញ្ចឹងមិនដឹងថាមួយណាជាជាហេណទានឬមួយណា ជាមជ្ឈតិមជ្ឈមទាននេះគុណដូចថាវាខុសនៃប៉ុន្តែ ជាហេណទាននៅក្នុងនៃទី2របស់ហេណទានអញ្យល់ហើយសំណួរហ្នឹងណា កណាហ្នឹងខ្ញុំណាដូចឆ្ងល់កន្លែងហ្នឹងគុណទី1ទី2ហ្នឹងលោកព្រៀបដូចយើងដូចយើងអញ្ចឹងណាកណាយើងជាមនុស្សចេះសំគួរក្នុង មនុស្សដែលអត់ចេះឃើញហើយដល់តែពេលយើងទៅប្រៀបជាមួយគេអ្នកចេះយើងអន់ហ្មងហ្នឹងនៃក្នុងលក្ខណៈហ្នឹងខ្ញុំស្រាប់តាណា បានន័យថាបើយើងនិយាយពីពួកទី1គឺអាសេចក្តីប្រាថ្នាពីរយ៉ាងបើមានសេចក្តីប្រាថ្នាពីរយ៉ាងអញ្ចឹងអាប្រាថ្នាភពសម្បត្តិហ្នឹងគឺជាមជ្ឈមទានហើយប៉ុន្តែបើយើងនិយាយក្នុងន័យទី2គឺអត់មានបុគ្គលប្រាថ្នាលៀបយសទេប៉ុន្តែមាន ប្រាថ្នាតែត្រឹមតែវត្តលោកហើយនឹងសាវកហើយនឹងជាប្រពុតអញ្ចឹងអឺ្នាភពហ្នឹងវាជាហីណទានណាក្នុងលក្ខទី2ហ្នឹងអាហ្នឹងគឺបើន័យថាឲ្យលើយើងយកថាបើមាន អាសភាព នៅក្នុងពួកនោះបើយើងប្រាថ្នាក្នុងភព ពេលហ្នឹងបានថាមជ្ឈមទានអញ្ចឹងទៅអញ្ចឹងក្នុងលក្ខណៈទី1ហ្នឹងគឺលើកលើកចំប្រៀបធៀបអញ្ចឹងបានដូចយើងធ្លាប់សិក្សាហើយដែលញាតិខ្ញុំធ្លាប់ធ្លាប់សិក្សាអំពីណាអំពីចិត្តអីចឹងក៏លោកប្រៀបធៀបចឹងដែរលោកប្រៀបធៀបពីលំដាប់ទៀបលំដាប់ខ្ពស់អីចឹងណាអានេះក៏ក្នុងឲ្យន័យថា បើបើយើងនិយាយពីក្នុងលក្ខណៈទី1វាមាន3ប្រភេទហ្នឹងវាមានអ្នកប្រាថ្នាលៀបយសផងអញ្ចឹងអ្នក ដែលប្រាថ្នានៅក្នុងភពនេះអាហ្នឹងគឺជាមជ្ឈមទានអញ្ចឹងទៅលក្ខណៈទី1ហ្នឹងប៉ុន្តែពេលទី2ហ្នឹងគឺมันមាននិយាយពីប្រាថ្នាយុសអីទេគឺនិយាយពីត្រឹមភពហើយនឹងសាវកហើយនឹងជាពុទ្ធអញ្ចឹងបាន ជានៅក្នុងវគ្គទី2ហ្នឹង ប្រាថ្នាទេវសម្បត្តិហ្នឹងវាទៅជាហីណាក្នុងកម្រិតនៃទី2ហ្នឹងអត់និយាយក្នុងកម្រិតទី1ទេណាហើយជាខ្ញុំសួរថាអញ្ចឹងយើងធ្វើមិនដឹងថាយើងជា ហីណាទៀនទៀនទៀនណាហើយបើបើបើប្រាថ្នាដូចគ្នាបើសិនឧទាហរណ៍យើងដឹងបានដោយសារដឹងដោយសារខ្លួនយើងនិយាយយកឧទាហរណ៍ថា ក្នុងថ្ងៃហ្នឹងក្នុងក្នុងឬក៏ក្នុងការដែលយើងធ្វើហ្នឹងគឺខ្លួនយើងម្នាក់ម្នាក់ពេលខ្លះគឺយើងអត់គិតពីរឿងជាមួយនឹងលៀបយោហើយទេប៉ុន្តែប្រាថ្នាយើងប្រាថ្នាក្នុងភពសម្បត្តិហើយដល់ពេលបុគ្គលម្នាក់ដែលដែលនៅជាមួយយើងធ្វើទានមួយយើងដែរគេអត់ប្រាថ្នាលៀបយកភពសម្បត្តិទេគេប្រាថ្នានៅ សាវៈសម្បត្តិ គាត់ទៅជាសាវព្រះហើយបុគ្គលធ្វើបុណ្យជាមួយយើងនឹងដែរគេអត់មាន ប្រាថ្នាលៀបយុះអីទេប្រាថ្នាជាសាវព្រះគេប្រាថ្នាជាពុទ្ធឧទាហរណ៍អញ្ចឹងអញ្ចឹងយើងបើយើងនៅក្នុងស្ថានភាពពេលហ្នឹងនៅក្នុងលំដាប់ពេលហ្នឹងចេតនាយើងហ្នឹងគឺហីណាស់ពីព្រោះអ្នកដតីទៀតគេអត់មាន ប្រាថ្នាដូចយើងទៅ ក្នុងភពទេឃើញទេប៉ុន្តែបើសិនយើងថា ក្នុងចំណោមហ្នឹងអូថាញាតិញោមនៅក្នុងមានគេប្រាថ្នាលៀបជួសសរសើរអញ្ចឹងទៅហើយយើងប្រាថ្នាភពសម្បត្តិ ក្នុងក្នុងគណៈពេលក្នុងថ្ងៃហ្នឹងហើយបើយើងប្រៀបធៀបបានថាយើងជាមជ្ឈមទានជាមួយនឹងបុគ្គលដែលប្រាថ្នានោះអាហ្នឹងនិយាយពីខ្លួនយើងម្នាក់ម្នាក់ហ្នឹងដែលដែលលោកបែងចែកចេតនាក្នុងការធ្វើហ្នឹងគឺវាវាមិនមែនគ្រប់កាលទាំងអស់ទេគាត់ថាអានេះលោកគាត់តែប្រៀបឲ្យដឹងថាហីណៈហ្នឹងយ៉ាងម៉េចមជ្ឈមទានហ្នឹងយ៉ាងម៉េចហើយហ្នឹងបណៃតទានហ្នឹងយ៉ាងម៉េចទៀតគឺអញ្ចឹងបានលោកត្រូវមានបែប ផែនជាមេតិកាធោះដោយកណ្ដាលចាស់ចានចូលតោលើកឡើងថាមេតិកាធោះបើយើងនិយាយពីចំណុចទី1នៃទី1គឺដោយលក្ខណៈអញ្ចឹងប៉ុន្តែបើក្នុងនៃទី2គឺក្នុងចំណែកនៃបែបនេះហ្នឹងគឺជាមេតិកាធោះទេយល់ណាណាជាលក្ខណៈនៃមេតិកាធម៌ហ្នឹងគឺត្រូវតែបែងចែកនៃទី1នៃទី2នៃទី3អញ្ចឹងឲ្យផ្សេងគ្នាផ្សេងផ្សេងគ្នាជាសម្បត្តិឬក៏យ៉ាងណាគឺក្នុងលក្ខណៈផ្សេងគ្នាជាមេតិកា ធម៌ហ្នឹងគឺក្នុងខណៈពេលដែលយើងប្រៀបធៀបក្នុងចំណែកនេះនឹងចឹងហើយប៉ុន្តែបើសំខាន់ហ្នឹងគឺណាបើយើងនិយាយមាន3ចំណែកហ្នឹងគឺពុកសម្បត្តិហ្នឹងវាជាហីណៈហ្នឹងហើយណាជាមួយនឹងសាវភៈឬក៏ជាមួយនឹងពុទ្ធអីចឹងហ្នឹងគឺក្នុងលក្ខណៈចឹងណាចឹងខ្ញុំក៏បានឱកាសចូលរួមប៉ុណ្ណឹងទៅហើយខ្ញុំខ្ញុំមានឆ្ងល់យ៉ាងណាហើយកូនចាស់ចង់ចូលតោមាន ការចូលរួមយ៉ាងណាសូមរដ្ឋនីតិមន្តបន្តសូមអនុមោទនាអឺចាំឲ្យញោមសវណ្ណមានយោបល់សិនទាំងចូលកិច្ចសន្ទនាបន្តទៅហើយចាំមានសំណួរអីចាំប្រកួតឲ្យគុណចាស់ចន្ទជតោអចតោបន្តចឹងសួរញោមសវណ្ណបន្ត បាទជាបឋមគណៈសូមអ្នកមាសការថ្វាយបង្គំពុទ្ធរតនៈធម្មរតនៈសង្ឃរតនៈដល់កំពូលលោកគណៈសូមអ្នកមាសការក្រាបថ្វាយបង្គំព្រះអង្គគ្រូគ្រប់គ្រប់ព្រះអង្គព្រមជាពិសេសអង្គគ្រូនៅនៅក្នុងកាលាយហើយសូមជម្រាបសួរបងប្អូនជនរួមជាតិទាំងអស់ក្នុងប្រទេសនិងក្រៅប្រទេសទាំងក្នុងកាលាយនិងក្រៅកាលាយហើយសូមជម្រាបសួរអ្នកមីងមិនចង់ភ្លេចអ្នកមីង លោកគាត់អង្ចាស់មានឈ្មោះហើយយឹមសុខឿនខ្ញុំខ្ញុំខ្ញុំយឹមសុខឿនហងតែបានដូចថាមានឧបនិស្ស័យបានមកស្គាល់អ្នកមីងជាសេចក្តីជ្រះថ្លាណាស់ហើយខ្ញុំអឺសូមខន្តីអភ័យទោសព្រោះពាក្យសម្ដីបាត់ខ្ញុំនិយាយទៅហើយមាន ការខុសក្រមដោយប្រការណាមួយនោះសូមអឺបងប្អូនសូមគោរពគ្រូគ្រប់គ្រប់អង្គព្រមទាំងបងប្អូនជិត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 គុណគុណលោកបានសម្ដែងហើយអំពីទៀនដឹងបានអីនិយាយទៀតសម្ដែងអស់ហើយអំពីទៀនច្រើនសព្ទាព្រោះទៀនមានច្រើនយ៉ាងបងប្អូនមានច្រើនយ៉ាងហើយមានអរិសងខុសខុសខុសគ្នាចឹងហើយបានជាព្រះសម្មាសម្ពុទ្ធដែលជាអ្នកប្រាជាអ្នកប្រាស់ដឹងដល់នៅក្នុងកម្ពុជានៅក្នុងលោកយើងនេះមានព្រះសម្មាសម្ពុទ្ធដែលអង្គពុទ្ធដែលលោកបានប្រាស់ដឹង រកឃើញផ្នែកតួអត្ថប្រយោជន៍នៃតួមហាកុសលធម៌នៅក្នុងបញ្ញាទុកនៅក្នុងបញ្ញាកិយវត្ថុ10ដែលជាវត្ថុនៅក្នុងសាសនាដើម្បីឲ្យយើងបដិបត្តិរួចផុតទុកទាំងអស់រួចផុតទុកនៅក្នុងវត្តដាក់នេះអញ្ចឹងសំខាន់ណាបងប្អូនកិរិយាវត្ថុ10នៅក្នុងពុទ្ធសាសនានេះអស្ចារ្យណាមានតែវត្ថុទាំងអស់នេះទេ ហើយអរិយធម៌ដែលព្រះអង្គគ្រូលោកសំដែងអឺកន្លងមកនេះរួចហើយនឹងសុទ្ធតែជាវត្ថុសុទ្ធតែជាទ្រព្យនៅក្នុងសាសនាដែលយើងយកទៅ នៅក្នុងវត្តដាក់ខាងមុខបានអញ្ចឹងហើយបានជាព្រះអង្គគ្រូលោកសំដែងទាននៅក្នុងសាសនាមួយសប្តាហ៍ហើយមួយសប្តាហ៍ទៀតដើម្បីឲ្យបងប្អូនយល់ក្នុងការធ្វើទានព្រោះអានិសង្ឃគ្រប់ៗគ្នាអានិសង្ឃនឹងអត់មានអានិសង្ឃហើយ ចូលមកដល់សប្តាហ៍នេះបងគ្រូលោកនៅតែបន្តយកទៀនបន្តមកសម្ដែងទៀតគឺទៀន3ពួកបានន័យតេកៈទៀនបានន័យថាតេកៈទៀនមាន3ចំណុចហើយអ្នកទៀនមជ្ឈមទៀននិងបណិតទៀនអញ្ចឹងទៀននេះបងគ្រូលោកបានសម្ដែងហើយគឺមិនយកទៅយធម៌ទេគឺយកចេតនាការតាំងចិត្តអឺនៅជាចេតនានៅក្នុងការធ្វើបុណ្យ ចឹងមិនមិនយកតែយធម៌ទេណាបងប្អូនស្ដាប់លោកសំដែងឲ្យបានច្បាស់សូម្បីតែខ្ញុំបានសិក្សាអភិធម្មបន្តិចបន្តួចក៏ខ្ញុំមិនយល់ដែរទើបតែចូលមកក្នុងកម្មវិធីអឺ live បងប្អូនអំពីថាធ្វើទៀនឥឡូវយល់បានខ្លះខ្លះហើយបងគ្រូអញ្ចឹងយើងមើលលោកមិនបងគ្រូលោកសំដែងមិនមែនតកតងនឹងតយធម៌បើមិនថាមិនតកតងនឹងវត្ថុ របស់របរនៅរបស់របរដែលយើងរកបានទេគឺតកតងនឹងចេតនាការតាំងចិត្តរបស់យើងគឺសេចក្តីប្រាថ្នាហើយណាក់ទៀនព្រះអង្គលោកសំដែងហើយគឺធានទៀនថ្នាក់ទៀតបានន័យថាការប្រាថ្នានៅលៀបនៅយួរនៅការសរសើរនៅសុខអញ្ចឹងការសរសើរព្រះអង្គគ្រូលោកបានការប្រាថ្នាព្រះអង្គគ្រូលោកបានសម្ដែងហើយគឺ ប្រាថ្នាខុសៗគ្នាខ្លះប្រាថ្នានៅសម្បត្តិមនុស្សខ្លះសម្ប្រាថ្នានៅ សម្បត្តិទេវតាខ្លះទៀតប្រាថ្នានៅយួរប្រាថ្នានៅការសរសើរប្រាថ្នានៅលៀបអញ្ចឹងសូម្បីតែរូបខ្ញុំដែលខ្ញុំមិនទាន់បានចូលមកស្ដាប់ធម្មទេសនានៅក្នុងការ live របស់អង្គគ្រូហើយសម្ដែងដោយព្រះអង្គគ្រូខ្ញុំប្រាថ្នាដូចគ្នាគឺប្រាថ្នានៅលៀបប្រាថ្នានៅយួរប្រាថ្នានៅសុខប្រាថ្នានៅសម្បត្តិមនុស្សសម្បត្តិទេវតាក៏ប៉ុន្តែក្រោយពេលដែលខ្ញុំបានចូលមកស្ដាប់ហើយសិក្សាខ្លះខ្លះការប្រាថ្នាទាំងអស់នេះគឺមិនអាចរួចផុតពីវត្តដាក់នេះទេ និយាយទៅគោលបំណងរបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គលោកបានត្រាស់ដឹងលោករកឃើញ នៅការថាជីវិតរបស់សត្វលោកទាំងអស់ការកើតវិលវល់ទាំងទាំង ពីវត្តដាក់មួយទៅវត្តដាក់មួយនឹងគឺរកសុខមិនឃើញទេគឺទុកទុកសច្ចៈទុកពិតប្រកបមែនហើយអឺមានតែលោកប្រាប់ផ្លូវឲ្យយើងបដិបត្តិនៅក្នុងវត្ថុបញ្ញតិយវត្ថុវត្ថុនេះ វត្ថុទាំង10ក្តីមានទានជាដើមជាការជាតួចេតនាមួយជាការតាំងចិត្តឲ្យយើងធ្វើឲ្យមានបញ្ញានិងអត់បញ្ញាគ្រប់អង្គគ្រូលោកសំដែងហើយដែរឥឡូវយើងមើលហីណទានទានថ្នាក់ទៀតបាននៅទានថ្នាក់ទៀតនឹងយើងមើលតាំងពីការដូចថាការក្នុងការធ្វើបុណ្យនេះប្រកបដោយឆន្ទៈគឺសេចក្តីបងប្រាថ្នាវិរិយៈ សេចក្តីជាយាមចិត្តតការនៅក្នុងចិត្តបញ្ញាការសិទ្ធគឺជាការមួយគេហៅដូចថាយ៉ាងទុនទាបបានយ៉ាងទុនទាបហ្នឹងបានន័យថាយ៉ាងតិចតិចតួចការធ្វើបុណ្យនោះក្នុងការពេញចិត្តជាយាមយល់ដឹងគឺបន្តិចបន្តួចគាត់ប្រាថ្នាការធ្វើបុណ្យរបស់គាត់គាត់មានបញ្ញាតិចគាត់គិតថាឲ្យតែបានយួរឲ្យតែបានការសរសើរឲ្យតែបានសុខ នឹងជាសេរីសម្រាប់គាត់ហើយគាត់គិតថាអញ្ចឹងហើយអ្នកខ្លះទៀតគាត់ប្រាថ្នាថានឹងឲ្យតែបានកើតជាមនុស្សសម្បត្តិមនុស្សសម្បត្តិទេវតាហ្នឹងគឺអស្ចារ្យហើយគាត់យល់បានតែប៉ុណ្ណឹងក៏ប៉ុន្តែយើងងាកទៅមើលអឺមជ្ឈមទានវិញ គឺជាបុគ្គលបើយើងគិតថាបុគ្គលថ្នាក់កណ្ដាលធ្វើទានថ្នាក់កណ្ដាលហើយជាបុគ្គលដែលមួយដែលមានឆន្ទៈវិរិយៈដូចថាចិត្តបញ្ញាហ្នឹង បានន័យថាកណ្ដាលបានន័យថាបុគ្គលនឹងមានបញ្ញាមធ្យមមានបញ្ញាមធ្យមបានន័យបញ្ញាសាមញ្ញនឹងគាត់ធ្វើបន់ប្រាថ្នានៅទ្រព្យសម្បត្តិមនុស្សបានន័យថាប្រាថ្នានៅសម្បត្តិមនុស្សសម្បត្តិទេវតាហើយបុគ្គលណាខ្លះទៀតគាត់ប្រាថ្នានៅសមាសាវៈពោធិញ្ញាណបច្ចេកពោធិញ្ញាណអញ្ចឹងគាត់ប្រាថ្នានឹងបានន័យថាបញ្ញាគាត់កាន់តែចាត់ថ្នាក់កណ្ដាលហើយគាត់យល់ដឹងថ្នាក់កណ្ដាលហើយប៉ុន្តែបើបណិតទានវិញគឺជាបុគ្គលមួយ ដែលធ្វើគាត់គឺអ្នកមានបញ្ញាដ៏ឧក្រិដ្ឋណាបញ្ញាឧក្រិដ្ឋគឺអ្នកមានបញ្ញាដ៏ឧត្តមឧត្តមគាត់យល់ដល់សភាវៈធម៌ទាំងឡាយគាត់គិតថាគាត់ធ្វើបុណ្យដើម្បីតាមបានន័យថាតាមអរិយបុគ្គលតាមសពរស់គាត់ថាគាត់យល់ពីអរិយបុគ្គលហ្នឹងហើយបានគាត់ធ្វើបុណ្យតាមហើយគាត់យល់ថាពាក្យសពរស់ហ្នឹងសពរស់គឺបុគ្គលមួយដែលប្រព្រឹត្តតែអំពើល្អអញ្ចឹងគឺគាត់យល់ធម៌សភាវៈធម៌នេះបានគង់គង់ហើយបានគាត់ធ្វើ ធ្វើដូចថាឆន្ទៈវិរិយៈចន្ទៈបញ្ញានឹងយ៉ាងទៅប្រកបយ៉ាងទៀតគឺយល់ច្បាស់ហ្មងហើយគាត់ទៅនិព្វានដាច់ដាច់វានឹងវាទីមកទុកដាច់ដាច់ខ្ញុំមើលច្បាស់ហើយចឹងសូវច្បាស់ឬស្រួលដាច់ដាច់ប្រផិតប្រផិត ហើយនៅ8ម៉ាត់ខ្ញុំកំរើកបាទលឺសំឡេងអត់សូវលឺសំឡេងអត់ទូរស័ព្ទថ្មីនេះមិនសូវដែរគុណម្ចាស់អាណានិយាយនិយាយទេដល់លឺហើយនិយាយទៀតចឹងគុណម្ចាស់ហ្នឹងហើយនិយាយដល់តិចបងមកចឹងអរគុណលឺលឺលឺហើយកណាកណាលឺឯងគុណចាស់លឺហើយកណាអញ្ចឹងគាត់គិតថាកណាគាត់ធ្វើគិតថាដូចតែបណិតតាទៀនហ្នឹង គឺការយល់បញ្ញាគាត់នឹងឧសុគេហៅថាសុក្រិតណាឧក្រិតណាបានន័យថាបញ្ញានឹងមានខ្ពង់ខ្ពស់អ្នកនឹងយល់ពីសភាវៈធម៌យល់ពីកុសលធម៌ទាំងឡាយនឹងគឺយល់ច្បាស់តែម្ដងព្រោះគាត់គិតថាគាត់ធ្វើបុណ្យទៅតាមអរិយបុគ្គលទៅតាមសពរោះទាំងឡាយហើយយើងគិតមើលអរិយបុគ្គលបុគ្គល8ពួកចាប់ពីស្នាក់សោតាបតិមៈទៅគឺបុគ្គលដ៏អស្ចារ្យបងប្អូន គឺគឺនៅក្នុងលោកុត្តរៈ អញ្ចឹងបុគ្គលនឹងគាត់យល់ច្បាស់ណាស់ពីបញ្ញានៃការធ្វើទានរបស់គាត់គឺគាត់ប្រាថ្នានៅព្រះនិព្វានហើយព្រះនិព្វានហ្នឹងបងប្អូន គឺផុតទុកគឺអត់មានវិលមកវិញទេគឺអកុសលអស់រលីងដោយព្រះអរហន្តអីគឺលោកសោនៅតែតួកុសលបានន័យថាផ្នែកកិលេសផ្នែកអកុសលហ្នឹងគឺដាច់ដោយសមុឆេតតែម្ដងអញ្ចឹងការធ្វើទានទាំង3នេះគឺមានហើយណទានមជ្ឈមទាន ហើយនឹងបណិតទានគឺបងប្អូនបានស្ដាប់ហើយបងប្អូនស្ដាប់ឲ្យច្បាស់ណាបងប្អូនខ្ញុំរូបខ្ញុំផ្ទាល់ក៏ទៅតែមកបានផងដែរគឺព្រះអង្គគ្រូលោកសំដែងហើយគឺមិនយកតេយ្យធម៌ទេគឺលោកយកតែចេតនាទានបានន័យថាទៀនមានពីរយ៉ាងគឺចេតនាទៀននិងវត្ថុទៀនជាគ្រឹះរបស់ទៀនហើយចេតនាទៀនមាន3បុព្វចេតនាមន្តចនៈចេតនាអបនៈអឺ អបរចេតនាចេតនាទាំង3នេះជាគ្រឹះជាចិត្តជាដែលនៅក្នុងចិត្តរបស់យើងតាំងចិត្តបានបនល្អក្តីមិនបានបនល្អក្តីគឺអាស្រ័យទៅតាមចេតនាដែលការតាំងចិត្តរបស់យើងហ្នឹងសូម្បីព្រះអង្គលោកព្រះសម្មាសម្ពុទ្ធលោកសំដែងនៅក្នុងចិត្តកៈជាច្រើនរឿងដែលខ្ញុំបានអានគឺសំបីតែសម្បត្តិយើងបន្តិចបន្តួចក៏យ៉ាងណាក៏ដោយ ក៏ប៉ុន្តែចាកចេតនាដល់ប្របីហើយប៉ុននោះត្រឡប់មកយើងវិញអានិសង្ឃនោះមានច្រើនរាប់មិនអស់អញ្ចឹងហើយបានជាព្រះសម្មាសម្ពុទ្ធហើយព្រះអង្គគ្រូលោកសំដែងទានជាច្រើនសព្ទាដើម្បីឲ្យបងប្អូនយល់អំពីចេតនានឹងសង្កត់ធ្ងន់គឺទៅលើចេតនាណាបងប្អូនយើងធ្វើទោះបីតែយធម៌យើងតិចតួចឆ្លួចឆ្លាញ់យ៉ាងណាក៏ដោយតែបើចេតនារបស់យើងល្អហើយ ហើយទៀននៅក្នុងផ្ទៃណាទៀនការថាបើយើងយល់ហើយយើងឈានទៅដល់មជ្ឈិមទៀនឃើញទេវាមានលោកដាក់ថ្នាក់រៀងរៀងតាមណាព្រះសម្មាសម្ពុទ្ធព្រះអង្គលោកបង្ហាញផ្លូវយើងហើយហើយអ្នកទៀនណាទៀនថ្នាក់ទៀតហ្នឹងដែលគាត់ប្រាថ្នានៅយុះសម្បត្តិសុខសេរីអញ្ចឹងការប្រាថ្នាហ្នឹងបងប្អូនមើលមានអីគួរឲ្យអស្ចារ្យការប្រាថ្នានោះគ្រាន់តែជាការខណៈនៅក្នុង ចិត្តរបស់យើងបានសុខមួយខណៈហើយមួយខណៈ ហើយដល់ប្រចាំមកទៀនហ្នឹងគឺពាក្យដូចបញ្ញាហ្នឹងណាបញ្ញាចាប់បានរយៈពីពីមកដល់សម្រាប់ទៀនហ្នឹងគឺណាគូតែម្ដងហើយការដែលបដែរព្រះសម្មាសម្ពុទ្ធព្រះអង្គលោកបញ្ញាទុកលោកមានពុទ្ធដីកាហើយព្រះអង្គគ្រូលោកសំដែងទៅតាមពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធគឺតាក់ទងនឹងបដិសន្ធិកាលណាបដិសន្ធិគឺដោយសារចេតនាជាទូកុសលនិងអកុសលមកចូលគ្នា ហើយដែលធ្វើឲ្យយើងការពិវត្តដាក់មួយប្រវត្តដាក់មួយហើយការណាយើងចម្រើននៅកុសលច្រើនដូចជានៅក្នុងពុទ្ធកិយវត្ថុដល់ក្តីអញ្ចឹងយើងប្រាថ្នាយើងបដិសន្ធិបងប្អូនរបស់ភូមិមានគឺព្រះអង្គប្រាថ្នារបស់លោកលោកមិនឲ្យសត្វទាំងឡាយហ្នឹងធ្លាក់ទៅអបាយភូមិទេចាប់ពីសោតាបតិមៈទៅគឺកាត់ដាច់អបាយភូមិដោយសមុឆេតអញ ដោយស្វ័យប្រវត្តិអញ្ចឹងណាយើងសន្សំតតបានថ្នាក់សោតាមបត្តិវៈពោតសំបន្តិចម្ដងបន្តិចម្ដងទៅតាមពុញ្ញតិយវត្ថុ10ទៅតាមអរិយទ្រព្យទាំង7ប្រការណាបងប្អូនសំខាន់ណាស់ជាទ្រព្យមួយដែលយើងយកតាមខ្លួនបានទោះបីទ្រព្យយើងខំរនឹងយើងចេះចាយឲ្យទៅតាមកាលហើយនឹងវេលាក្នុងការធ្វើបុណ្យធ្វើទានជាទ្រព្យយកទៅបានតាមខ្លួនបងប្អូនអឺគុណម្ចាស់ចំណាមានតែប៉ុណ្្នឹងទេគុណម្ចាស់ អូខេសាធុសាធុហ្នឹងហើយបានចូលរួមប៉ុណ្ណឹងចាប់ទុកថា ជាគុណសិស្សល្អយកចិត្តទុកដាក់ស្ដាប់បានយល់បានដឹងបានខ្លះណាគុណសិស្សបានល្អបានយកចិត្តទុកដាក់ជាងឥឡូវចង់ឲ្យញោមសុខឿនមេត្តាសួរសំណួរបន្ថែមទៅដល់ញោមអឺព្រះអង្គគុណចាស់ចន្ទជូតោអាចលើកជាសំណួរបន្ថែមញោមដូចអត់មានទេទេគាត់មានទេញោម ចឹងគុណចាស់គ្រូចន្ទជតោ ដឹងសំណួរគុណចាស់ហើយញោមសុខឿនសួរមិញមានមានយល់ខ្លះដែរទេណាយល់សំណួរដែលគាត់សួរមិញហ្នឹងគុណចាស់ចន្ទជតោអូដូចមិនស្រួលដូចមិនស្រួលសោះបាទឥឡូវគាត់ចាស់ញាត់សន្នោបន្ថែម សេចក្តីត្រង់ចំណុចដែលថាខ្ញុំលោកមនចូលទៀតទីចូលចូលដូចលខោនហ្នឹងនេះក្លប់ហ្នឹងឥឡូវឥឡូវភាំងអស់ឥឡូវអត់យល់ថាចូលមកនោះបានទេមានយល់សំណួរខ្ញុំសុខឿនទេបងកូនចាស់គ្រូ វាលឺសម្លេងអីទៀតណាប្រយ័ត្នចឹងទៀតទេពីព្រោះចេញដាច់ហើយចូលវិញអត់លឺទេតើបិទសិនតែគាត់ណាហ្នឹងហើយនៅក្នុងសេចក្តីហ្នឹងគឺយើងសិក្សាបន្តនៅក្នុងតិកៈ4ណាបាទតែទាំង4ហើយយើងម្យ៉ាងយើងពិចារណាមើលខ្លួនយើងយើងសិក្សាខ្លួនយើង ការដែលយើងពីដើម យើងនិយាយពីរឿងយើងថាធ្វើទៀនពីព្រោះនៅក្នុងមេតិកាធួយហ្នឹងតកតងនៅក្នុងរឿងទៀនហ្នឹងសម្រាប់ខ្លួនយើងពីដើមមកដើញាតិញោមក៏ដូចគ្នាពីមុនយើងនិយាយពីមុនដែលយើង ចេះធ្វើទៀនធ្វើអីហ្នឹងយើងពិចារណាមកទៅការយល់ដឹងរបស់យើងមាន កម្រិតណាឃើញទេហើយដល់ពេលយើងមកដល់ឥឡូវនេះ ឃើញទេដល់តែពេលយើងមកដល់ឥឡូវយើងបានស្ដាប់យើងបានសិក្សាយើងបានយល់ទៅទៅក្នុងការធ្វើទៀនរបស់យើងហ្នឹងបើយើងប្រៀបធៀបទៅពីកាលមុនហើយនឹងឥឡូវគឺមានសភាពខុសគ្នាណាគឺមានសភាពខុសគ្នាថាពីមុនយើងធ្វើកន្លែងខ្លះធ្វើទៀនមិនដឹងធ្វើតាមគេសុបសាបហ្មងណាមកគេគេបបួលហើយក៏ចូលទៅគេហៅហើយក៏ចូលទៅ វាអត់មានអាការតម្កល់ចិត្តខ្លួនឯងអីក្នុងការធ្វើទេអញ្ចឹងមិនមិនគាត់មិនជឿកម្មផលទេពីមុនមកមិនអញ្ចឹងយើងជឿថាប៉ុន្តែអាកម្រិតនៃការយល់ដឹងរបស់យើងហ្នឹងគឺ គឺប៉ុណ្ណឹងអញ្ចឹងក្នុងការធ្វើហ្នឹងគឺទាំងឆន្ទៈទាំងវិរិយៈជាទាំងចិត្តវិមង្សាហ្នឹងគឺมันបរិបូរខ្សោយអញ្ចឹងដែរប៉ុន្តែពេលយើងបានសិក្សាខ្លះមកកម្រិតនៃការយល់ដឹងយើងហ្នឹងចម្រើន ចម្រើនអញ្ចឹងអាកំអាការចម្រើនហ្នឹងប៉ុន្តែការចម្រើនរបស់យើងហ្នឹងក៏មិនតាន់ស្មើទៅដល់កម្រិតបើយើងនិយាយសាមញ្ញយើងនិយាយស្រួលស្ដាប់ថាដូចជាយើងនៅភាពជាបុត្រជនធ្វើទៀនហើយនឹងព្រះរាជបុគ្គលយើងធ្វើទៀនធ្វើមិនយើងទៅស្មើជាមួយនឹងព្រះរាជបុគ្គលកើតឃើញណាតែមិនថាឥឡូវយើងយល់ដឹងប៉ុណ្ណឹងក៏ដោយប៉ុន្តែយើងនៅភាពជាបុត្រជនហើយបើយើងប្រៀបជាមួយនឹងព្រះអរិយៈ តើព្រះអរិយវិមង្សាខ្លាំងជាងយើងឬក៏ខ្សោយជាងយើងខ្លាំងគុណជាង ជាងយើងអញ្ចឹងអាកម្រិតនៃការយល់ដឹងដែលយើងនៅមានកម្រិតមិនដល់ខ្លាំងខ្លាអញ្ចឹងបើយើងក្នុងការបរិច្ចាគទៅអាហ្នឹងគឺវានៅក្នុងមជ្ឈមៈទៀតបើថាមិនតន់យល់ច្បាស់លាស់បានកម្រិតនៃការខ្លាំងខ្លាអីទេអាហ្នឹងបើយើងប្រៀបទៅជាមួយនឹងជាមួយនឹងបុគ្គលខ្ពស់ណា បើយើងនិយាយពីឲ្យយើងប្រៀបធៀបក្នុងងាយយល់ថាចុះអាការចេះដឹងកដាលនឹងយ៉ាងម៉េចដូចថាហើយអាចេះដឹងខ្ពស់នឹងយ៉ាងម៉េចនឹងយើងឲ្យយើងយល់ន័យថាការចេះដឹងទៀបការចេះដឹងកណ្ដាលនិងការចេះដឹងខ្ពស់តែវិមង្សាហ្នឹងគឺបានលោកបែងចែកក្នុងអធិបតីហ្នឹងទៅវាជាទៅជា3ចំណែកថាមានឋានៈទៀបឋានៈកណ្ដាលនិងឋានៈបណ្ណៃបណ្ណិតហ្នឹងបណ្ណិតហ្នឹងគឺយើងប្រៀបក្នុងជីវិតរបស់យើងមិនមួយក៏ យើងអាចដឹងបានពីដើមធ្វើអត់ដោយថាញាតិញោមពីដើមឧទាហរណ៍យើងប្រៀបថាញាតិញោមនៅពីក្មេងម្ដាយឲ្យរាប់បាតដាក់បាតដាក់ទៅមិនអញ្ចឹងដល់ម៉ោងក៏ដាក់ទៅហើយគិតថាម៉ែប្រើឲ្យដាក់ទៅប៉ុន្តែពេលថ្ងៃក្រោយមកស្រាប់តែគិតថា យើងចម្រើនវែងធំទេយើងដឹងអេដាក់បាតល្អអញ្ចឹងយើងធ្វើដោយចិត្តខ្លួនយើងមកចាំគិតថាអានឹងម៉ែប្រើឲ្យអត់ទេប៉ុន្តែមិនតាន់យល់ដឹងខ្លាំងស្រាប់តែថ្ងៃក្រោយយើងបានរៀនធัวមកទៀតទៅ ចេះដឹងទៅការរាប់បាបទៅគួរក្រៃលែងគុំក្រៃតែវាព្រោះជាសង្កទានសពពីព្រោះលោកនិមន្តមកដល់ផ្ទះហើយអញ្ចឹងឃើញអាការយល់ដឹងរបស់យើងទាំង3ប្រភេទនឹងខុសគ្នាទេចឹងឥឡូវទី1លើកទី2លើកទី3អញ្ចឹងឯងបានលោកបែងចែកពីអធិបតីហ្នឹងមានកម្រិតដល់ទៅថ្នាក់3យ៉ាងអញ្ចឹងបានលោកបែងចែកការចេះដឹងហ្នឹងបើយើងនិយាយពីម៉ាំងវិមាំងសាមួយគឺការយល់ដឹងហ្នឹងគឺការយល់ដឹងតិចក្នុងគណៈធ្វើទានពេលហ្នឹងគឺហើយណាទានមកយល់ដឹងកណ្ដាល គឺបណៃតាទានបើយល់ដឹងខ្លាំងពោះបណិតអាហ្នឹងទៅបណៃតាទានអញ្ចឹងដែរហើយក្នុងចិត្តវិមង្សាយក៏ដូចគ្នាអញ្ចឹងដែរអត់ឆន្ទៈដូចប្រៀបធៀបយើងបានខៃបានយល់ដឹងពីខាងដើហើយបានសម្ដែងពីខាងដើមកឲ្យយល់ថាពាក្យថាឆន្ទៈក្នុងទីនេះមិនមែនសំដៅលើសេចក្តី ប្រាថ្នាដោយតណ្ហាអីទេគឺពីព្រោះអធិបតីនេះអត់និយាយនៅក្នុងពួកអកុសលទេ ញាតិញោមសិក្សាពួកអធិបតីនេះអត់និយាយនៅក្នុងពួកអកុសលទេពលបីថាមានពាក្យថាឆន្ទៈក៏ដោយកុំឲ្យលឺថាអេខ្ញុំធ្លាប់សិក្សាមកឆន្ទៈចេតសិកកើតរួមជាមួយកុសលក៏បានកើតរួមជាមួយនឹងអកុសលក៏បានមិនអញ្ចឹងខ្ញុំខ្ញុំសិក្សាហើយខ្ញុំសិក្សាពីព្រោះឆន្ទៈចេតសិកហ្នឹងវាចូលនៅក្នុងអញ្ញសមានាចេតសិកហើយនៅក្នុងពួកបកណ្ណកៈចេតសិកហើយអញ្ចឹងឆន្ទៈហ្នឹងកើតរួមជាមួយកុសលក៏បាន អកុសលប៉ុន្តែពាក្យថាឆន្ទៈចិត្តដេកក្នុងទីនេះមិនមែននិយាយទួឆន្ទៈចេតសិកដែលការរួមជាមួយអកុសលទេនិយាយតែក្នុងតួកុសលនិយាយតែតួកុសលមិនមែនដោយតណ្ហាអីទេព្រោះថាការពេញចិត្តក្នុងការធ្វើហ្នឹងគឺតិចតួចដូចថាបើយើងនិយាយបើយើងនិយាយសាមញ្ញឲ្យស្រួលស្ដាប់ដោយលក្ខណៈការសោយអារម្មណ៍ប្រៀបដូចជាអពេខាអញ្ចឹងណា យើងមិនដូចជាសោមនស្សក្នុងលក្ខណៈអញ្ចឹងប៉ុន្តែអាសោមនស្សឧបេខាយើងនិយាយលក្ខណៈនៃការសោយអារម្មណ៍មិនមែនជាតួឆន្ទៈគាត់ឲ្យយើងនិយាយថាឧបេខានិងសោមនស្សនឹងវាខុសគ្នាយ៉ាងម៉េចឲ្យយើងក៏ប្រៀបអញ្ចឹងមិនមែនយកទៅនិយាយក្នុងលក្ខណៈការសោយអារម្មណ៍គឺការពេញចិត្តក្នុងការធ្វើហ្នឹងរីករាយក្នុងការធ្វើហ្នឹងគឺមានប្រមាណតិចតួចណាស់ហើយដល់ពេលបើយើងបានពេលខ្លះទៅក៏ពេញចិត្ត ក្រាន់បើជិលនឹងទៀតទៅអានឹងវាចូលទៅក្នុងប្រភេទកដាលទៅហើយដល់ពេលឲ្យតែលឺសូត្រថាបុណ្យនោះគឺពេញចិត្តមែនតើអានឹងចូលនៅក្នុងបណៃតៈទៅឆន្ទៈហ្នឹងឃើញណាពីព្រោះសម្បីយើងម្នាក់ឯងខ្ញុំសម្បីយើងម្នាក់ឯងយើងពិចារណាពេលខ្លះតែហៅធ្វើបនមួម៉ៅដែរមិនពេញចិត្តដែរហៅនេះហៅតិចតិចហៅតិចតិចហៅប៉ុន្តែនៅតែធ្វើនៅតែចូលមួយគេហ្នឹងពេលគេហៅញាប់ពេកនៅតែ ដូចមិនទៅប៉ុន្តែមួយទៀតស្រាប់តែថាយើងគិតមកយូរផងហើយស្រាប់តែស្រាប់តែក្នុងពេលហ្នឹងស្រាប់តែគេមកបបួល យើងជាប់អាចំណុចដែលយើងចង់ធ្វើអញ្ចឹងគាត់លើថាអូបបួលធ្វើនេះអញ្ចឹងយើងពេញចិត្តមកអញ្ចឹងយើងលះបង់ត្រង់សម្បត្តិចូលរួមអីគឺដោយការពេញចិត្តឲ្យវាខុសគ្នាអញ្ចឹងឃើញចិត្តរបស់យើងហ្នឹងមិនសំបីដល់សប្តាហ៍ថ្ងៃហើយហ្នឹងក៏ពេលខ្លះក៏ពេញចិត្តទៅគេខ្លះក៏ពេញចិត្តមួមមួមទៅពេលខ្លះក៏ ពេញចិត្តខ្លាំងទៅឃើញណាក្នុងចំណែកនៃការធ្វើអញ្ចឹងបានមិនមែនថាខ្លួនយើងម្នាក់ហ្នឹងចេះដឹងរហូតដល់សប្តាហ៍ថ្ងៃនេះហើយសុទ្ធតែបណៃតៈទាំងអស់ក៏ទេដែរក្នុងគណៈពេលខ្លះក៏វាខ្សោយចឹងដែរក្នុងគណៈពេលខ្លះក្នុងថ្ងៃខ្លះក្នុងកាលខ្លះក៏វាមានពេលខ្សោយអញ្ចឹងកម្រិតនៃទៀនរបស់យើងហ្នឹងគឺនៅសភាពផ្លាស់ប្ដូរគ្នាអញ្ចឹងអានឹងឲ្យយើងប្រៀបធៀបដល់យើងស្ដាប់ពធទៅហើយហ្នឹងឲ្យថា ប្រៀបថាពេញចិត្តតិចពេញចិត្តកណ្ដាលពេញចិត្តខ្លាំងហ្នឹងគឺយើងតាមដានមើលក្នុងការធ្វើរបស់យើងម្នាក់ម្នាក់តែម្នាក់ម្នាក់ក្នុងការខ្លះក្នុងពេលខ្លះក្នុងទៀនខ្លះក្នុងកុសលដែលយើងបំពេញហ្នឹងយ៉ាងណាយើងអាចដឹងបានណាមិនអញ្ចឹងគេខ្ញុំនិយាយថាគេថាអូថាយើងយើងគិតថាវត្ថុដែលយើងធ្វើហ្នឹងអត់ដូចថាគេបបួលថាមកធ្វើបន្ទប់ទឹកជាមួយខ្ញុំហ្នឹង ហើយយើងនឹងសូវបន្ទប់ទឹកដូចមិនទៅពេញចិត្តទេអញចង់ធ្វើអាបំណើអញចូលចិត្តបើមកបនធ្វើអាប្រគុណអញមិនចង់ទេឧទាហរណ៍អញ្ចឹងប៉ុណ្ណឹងធ្វើមិនបើគាត់ជាមិត្តអីរាប់ឆ្នាំមកហើយអញ្ចឹងគាត់បួលឲ្យចូលដែរទៅឃើញមានពេញចិត្តឯណាមិនខ្សោយបើថាមិនអត់សោះវាគាត់ការពេញចិត្តខ្សោយឯងប៉ុន្តែតែធ្វើឃើញប៉ុន្តែតែធ្វើអត់មែនអត់ធ្វើទេនិយាយពីរឿងធ្វើណាមិនអត់ធ្វើទេប៉ុន្តែមិនមែនពេញចិត្តសុបាយចិត្តអីនឹងធ្វើបន្ទប់ទឹកហ្នឹងទេ បើគាត់ថាគាត់ជាមិត្តភក្តិឲ្យបបួលហើយក៏ចូលចូលទៅប៉ុន្តែក្នុងចិត្តពេញដែរពេញចិត្ត ដែរសบายចិត្តដែរអត់អាហ្នឹងឆន្ទៈខ្សោយអញ្ចឹងបើបើឆន្ទៈខ្សោយអញ្ចឹងទៀនយើងក្នុងពេលហ្នឹងមិនហីណាស់ប្រាប់ចូលនៅក្នុងហីប៉ុន្តែថាសំគួរដែរអេដូចជាងាយទេពីព្រោះកន្លែងហ្នឹងកន្លែងល្អណាពីព្រោះមនុស្សយើងអានឹងសំខាន់ជាងគេដែលអត់អានឹងពិបាក ពេលខ្លះយើងនឹកឃើញយល់ត្រូវអញ្ចឹងអញ្ចឹងអាកន្លែងហ្នឹងគឺជាកន្លែងដោះដោះសេចក្តីទុករបស់មនុស្សបាទអញ្ចឹងអញ្ចឹងក៏ពេញចិត្តមកមកក្នុងការធ្វើហ្នឹងតែមួយទៀតគឺសូត្រទៅអាហ្នឹងគឺប្រយោជន៍ធំណាពីព្រោះអ្វីអ្វីក៏ដោយបើអត់អាហ្នឹងគឺគ្មានជាបរិស្ថានល្អឬក៏ស្អីល្អអញ្ចឹងយើងគួរតែធ្វើដើម្បីអញ្ចឹងក្នុងការពេញចិត្តយើងក៏ខ្លាំងអាហ្នឹងនិយាយតែពីរឿងឆន្ទៈមួយនិយាយតែរឿងវត្ថុមួយហ្នឹងផង ហើយវត្ថុដែលយើងត្រូវធ្វើឬថាយើងត្រូវធ្វើតែមួយផងចូលក៏នៅតែទឹកចិត្តសភាពខុសអញ្ចឹងបានលោកសំដែងមកថាសភាពនៃការប្រព្រឹត្តនៃសេចក្តីពេញចិត្តខុសគ្នាអញ្ចឹងនៅក្នុងលក្ខណៈហើយញោមថាអញ្ចឹងយើងពិចារណាមកទៅយើងនឹងដឹងខ្លួនយើងថាតើសភាពនៃនៃទៀនរបស់យើងហ្នឹងគឺដោយឆន្ទៈថ្នាក់ទៀបថ្នាក់កណ្ដាលថ្នាក់ខ្ពស់ហ្នឹងគឺយើងនឹងដឹងខ្លួនយើងរៀងរៀងខ្លួនមួយមួយម្នាក់ម្នាក់ប៉ុន្តែបើបើ ដល់បើធំជាងគេណែវាចេញពីការយល់ដឹងជាប្រធានហើយតែការយល់ដឹងជាប្រធាន ការយល់ដឹងច្រើនអញ្ចឹងធ្វើអ្វីៗក៏ពេញចិត្តខ្លាំងដែរតែគាត់ថាការយល់ដឹងតិចក្នុងការធ្វើក៏មិនសូវពេញចិត្តដែរប៉ុន្តែមិនថាមិនមែនតទៅយល់ដឹងពេញចិត្តទៅមកពីព្រោះក្នុងអធិបតីហ្នឹងក្នុងចំណែកខ្លះក៏លោកសំដែងអត់មានបញ្ញាមួយដែរអត់មានពីមង្សាគឺត្រឹមតែអធិបតី3ក៏មានអាហ្នឹងក្នុងលក្ខណៈប្រៀបធៀប ក្នុងចំណែកនៃទៀនគឺហីណទៀនបណៃតទៀនអាមជ្ឈមទៀននិងបណៃតទៀនហ្នឹងគឺប្រៀបធៀបជាមួយនឹងអធិបតីទាំង4គឺមានឆន្ទាធិបតិវិរិយចិត្តបតិចិត្តតាធិបតិហ្នឹងវិមੰងវិមੰងធិបតិខ្សោយកណ្ដាលខ្លាំងកណ្ដាធัวនឹងខ្សោយ គឺហីណទៀតក្នុងគណៈធ្វើបនទៀតហ្នឹងបើធัวនឹងថ្នាក់កណ្ដាលគឺមជ្ឈមទៀនដែរបើធัวនឹងខ្លាំងក៏ ក្នុងការធ្វើទៀតទៅជាបណៃតទីនឹងខ្ញុំក៏បានឱកាសចូលរួមណាប៉ុណ្ណឹងបើទៅកម្មចារកម្មចាររៀងនឹងក្រាន់បើជាងមុននឹងទៅភ្លាមផ្លែទៀតណាសូមអនុមោទនីណាសាធុសាធុកូនចាស់ចន្ទជោតមើលទៅអាចដំណើរការបានខ្លះទេគាត់ថាមិនកើតទេអឺមួយចិត្ត10ម៉ោងដែរហើយនៅសល់5នាទីទៀតឥឡូវសរុបសេចក្តីប្រចាំក្រោយគាត់ថាដាច់និមន្តទៅបដ ாய் ដល់ហើយ អាហើយមួយទៀតតើចង់ពិភាក្សារឿងប្រធានបទថ្មីតើយើងសប្តាហ៍ក្រោយយើងនិយាយអំពីអីបន្តទៀតប្រសិទ្ធភាព3ពួក3មួយទៀតគេហៅថាទាសទានសហយទាននិងសមយទានអាហ្នឹងដើម្បីឲ្យព្រៀបធៀបយល់ក្នុងពីធោពីហ្នឹងក្រាចាំគាត់ចាញ់ចាំទៅចុះតោខ្ញុំសូមនិមន្តចំក្រោយបន្តិចទៅថាកែឡូថាមករំខានទៀតយ៉ាងម៉េច អត់លើអត់លើចាញ់ហ្មងអត់លើសូភ័យទៅទៀតហើយមើលទៅគាត់ដាច់ចោលដាច់ឡើងបាត់ទាំងសម្លេងខ្លួនឯងទៀតឥឡូវនោះអញ្ចឹងលេសប៉ុណ្ណឹងទៅចាំណាអូខេអរគុណអញ្ចឹងសប្តាហ៍កោខ្ញុំចាំនៅខ្ញុំចាំគុណចាស់ផ្ញើឯកសារមកអឺហៃណិតអីតាទៀនសហយទាននិង សមយទានអាសហយទានសមយទានទាសទានទាសទាន ទាសទានសហនិងសាមីយទានសាមីយទានចឹង3 3យ៉ាងហ្នឹងខ្ញុំសវណ្ណចាំហើយបើថាស្រួលអត់ទេមិនអីទេចូលមកទៀតណារៀនធោះហ្នឹងខ្ញុំហ្នឹងនិយាយពីទៀតទៅនឹងតែយធោះអាណិតព្រះអង្គចាស់ដល់នឹងគិតធ្វើមិនទេឥឡូវសុំអព្យាស្នាយសុំចប់ហ្នឹងដល់មកប៉ុណ្ណឹងចាស់ ចឹងចុងក្រោយក៏សូមអរគុណដល់គុណចាស់ទាំងពីរព្រះអង្គហើយនិងញោមពីរនាក់ផងដែរនិងអាត្មាផងដែរហើយចូលរួមក្នុងការនេះសូមសូមប្រកេនពរបានសុខភាពល្អហើយមើលទៅថ្ងៃក្រោយសូមសរេឲ្យស្រួលមកវិញណាចឹងណាសូមអរគុណជួបតែនឹងសុខចម្រើនពុទ្ធពរតម្លៃបុព្វការស្នាយណាបានដូចសេចក្តីថ្នាសុខហើយបង្គំលាសូមចម្រើនពរលាបណ្ដឹងចាស់ជួបគ្នាសប្តាហ៍ក្រោយថ្ងៃសុខ